តំណាងឲ្យក្រុមការងារទូទួលសម្លេងមនសិការខ្មែរសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីសូមមានសុខភាពល្អជាឲ្យផុតនៅជំងឺ កាចសាហាវផងទាំងពួងសូមជួបតែសេចក្តីសុខចម្រើនអឺនេះឱកាសនេះដែរដោយសារតែឱកាសបុណ្យចូលឆ្នាំថ្មីជិតឈានចូលមកដល់ហើយយើងឃើញមេដឹកនាំចៅមសៀតកំពុងតែណាបង្កើតយុទ្ធនាការសម្រាប់ខ្មែរតាមរយៈ ការផ្សព្វផ្សាយនៃគ្រឿងស្រវឹងតើហេតុអីបានជាលោកហ៊ុនសែនគាត់ខំប្រឹងផ្សព្វផ្សាយគ្រឿងស្រវឹងខ្លាំងខ្លាំងម៉េះគឺពួកខ្ញុំទាំងពីរអ្នកនឹងបកស្រាយបន្តទៀតប៉ុន្តែមុននឹងចាប់ដើមសូមសូហ្វីស្វាគមន៍ត្របងប្អូនសិនជម្រាបសួរបងប្អូនទាំងអស់គ្នាទូទាំងពិភពលោកជម្រាបសួរថ្ងៃថ្ងៃនេះវាងាយតិចទេពួកយើងនេះម៉ោង7:00យប់ហើយចា ពួកខ្ញុំឃើញចេញចេញនឹងប្រើគ្រឿងមកហ្មងអត់មានរងចាំយូរទេបងប្អូនឲ្យតែឃើញចេញមកហ្មងគឺថាហើយដោយសារតែមិនចេញមកហ្នឹងហើយឃើញព័ត៌មានក្នុងស្រុកខ្មែរគឺថាគេសកម្មនឹងចែកគ្រឿងសវឹងណាចែកអឺគ្រឿងសវឹងជូនទៅដល់សុំតែយោធាឯកសណ្ឋានពាក់ឯកសណ្ឋានយោធាក៏ទទួលបាន គ្រឿងសវឹងដែរគឺថាយើងមើលទៅគឺថាវាខុសខុសឆ្គងឆ្ងាយតតែមែនទែនក្នុងរបបដេរឆាន ក្នុងរបបទីក្រុងភ្នំពេញរបបចោលនេះគឺថាគឺថាឈួតពៀលាវ៉ាសែតែម្ដងគឺថាអត់មានដឹងបាប់អត់មានដឹងទម្លាប់ពី នៃអត់មានដឹងអ្វីទាំងអស់ឈួតហ្មងណានិយាយអត់ចេញណាសុខនេះមុននឹងចាប់ដើមនៅហៅឈ្មោះបងប្អូនសិនព្រោះឥឡូវរដូវចូលឆ្នាំហើយហៅឈ្មោះបងប្អូនទៀតសិនសូហ្វីសួរជំរាបសួរជំរាបសួរបងប្អូននោះឈ្មោះទី1ត្រូវបាន ទៅអ្នកណាគេចេះម៉ែក្មេងអ្នកណាគេចេះអានដាច់ អាខ្វាក់សែនអាខ្វាក់សែនដានីដានីសារីហងស្រុកអ្នកព្រៃវែងជំរាបសួរបងព្រៃវែងអរគុណខ្លាំងមែនទែនព្រៃវែងគឺថាជានិច្ចការតែងតែផ្ដល់នៅការលើកទឹកចិត្តដល់អាអានេះអូននេះគឺគាត់មានវត្តមានជាប់រហូតយ៉ាអាហ្នឹងមួយដុំអាហ្នឹងមួយដុំអានេះហ្នឹងមួយដុំអូនណែតមួយដុំ មកដល់របស់មនសិកានៃនៃសុខាថាត់ត្រឹមត្រឹមហ្នឹងហើយហ្នឹងហើយនឹងនីសេងឥឡូវខ្ញុំទន្ទឹមហ្នឹងខ្ញុំខ្ញុំចាក់ចម្រៀងបដាបដាបងប្អូនស្ដាប់បដាហើយឲ្យសូហ្វីហៅឈ្មោះបងប្អូនបដាបាត់ខ្ញុំថ្មីបងប្អូនកំពុងពេញនិយមខ្លាំងណាស់បើឲ្យឡើងរំជាមួយបានសូមជួយឡើងរំជាមួយទៀតខ្ញុំចូលផងហើយរឿងកំ pl ាយកំ pl ាយបង្ហាញរូបដែរទេកំ pl ាយទៅជំនាញហ្នឹង អពើលឿនណាស្វេចច្រើនមកខ្លាំងហើយអត់តែទៅបងច្រើនលោច្រើនតែមើលមិនទាន់បានអឺច្រើនចាំទុំ សើដល់ពេលបានចូលជាតិប្រើសម្ដីអស្ចារ្យនិយាយតែបែដល់ពេលបានចូលជាតិប្រើសម្ដីអស្ចារ្យនិយាយតែបែអ្នកខ្លះខំចង់ស្រាប់ឲ្យឲ្យតែសុខបាត់តែដល់ចាននិយាយស្បាត់នេះមិនបានគាត់អសម្រាប់ដល់រឿងទីព្រោះខំចង់ប្រាប់តែបែអាំងលែងសុខចូលជាតិដល់គោព្រោះខំចង់ប្រាប់តែបែអាំងលែងសុខចូលជាតិដល់គោតែគេខំចង់ប្រាប់រំចាំលេខមិនຕ້ອງរំឡើងໄວទេលេខស្មាយចិត្តដៃមិនសមត្ថភាពរំរំមកចូល អ្នកផងចិត្តរកខុសគ្នាគេឲ្យខ្លួនឯងអត់មានគូអ្នកផងចិត្តរកខុសគ្នាគេឲ្យខ្លួនឯងអត់មានគូបាត់ដំរូតា ហើយជាប្តីជាប្តីពលឺភ្លើងទៀនយើងមានសង្ឃឹមចាស់ជាប្តីតបការខំឌីមើចាស់ជាប្តី កាលនេះផឹកខ្លាំងណាស់ឲ្យតែសបច្រើនលោចរិតអានៅមិនទាន់បានទៅចរិតចាស់ទុំសុភីរៀបសានដល់ពេលបានចូលជាតិប្រើសម្ដីអស់ចានិយាយទៅតែមួយជាមួយបងប្អូនបាត់នឹងព្រោះអ្នកខ្លះក៏ចង់ស្រាប់ទៅឲ្យតែមិនពីវិញចាគឺស្រីនិយាយស្បាត់គេមិនបានទាន់អត់សម្រាប់ដល់លោកជាព្រោះខ្ញុំចង់ស្រាប់ចានីសន្តនាចាគឺស្រីចន្ទមាន់ចាគឺស្រី ខាងឆ្វេងរីឆាហើយនឹងការសុខស្ដីមកជូនពរឆ្នាំថ្មីបងប្អូនជូនពរឆ្នាំថ្មីជូនពរឆ្នាំថ្មីជូនពរឆ្នាំថ្មីបងប្អូនប្រុសស្រីជាទីស្នេហាមកវិសាសុខស្រីសុខស្រីបងប្អូនអឺថ្ងៃចូលឆ្នាំបងប្អូនខ្ញុំជឿឲ្យសឹកជីងញាក់ឲ្យបងប្អូនមើលអូកុំជឿ ហើយថ្ងៃចូលឆ្នាំបងប្អូននឹងចង់រំមួយសូហ្វីទៅប៉ារីសទៅបានរំជាមួយហើយនេះតែខ្ញុំទៅចូលឆ្នាំនៅប៉ារីស ញញ័រពេកអារម្មណ៍ខ្មែរចាប់ចានេះបាទបាត់ថ្មីដែលឧបត្ថម្ភទៅដោយស្រាបៀអង្គរកំពុងតែសម្លាប់ជីវិតខ្មែរយ៉ាងរង្កេះរង្កៀល ដែលដឹកនាំដោយមេដឹកនាំផ្ដាច់ការហ៊ុនសែនភ្នែកទូលអឺបាត់នេះចាំមើលឲ្យក្រុមការងារគាត់យកទៅឲ្យដាក់រូបបងកំប៉ុងបៀកំប៉ុងបៀសវឹងពីលីអាវ៉ាខ្សែកាប់ចាក់គ្នាហ្នឹងយកទៅដាក់ព្រោះអីវាអត្តន័យវាល្អហ្នឹងហើយអត្តន័យអឺពីព្រោះអីប្រហែលថ្ងៃនេះយើងមើលឃើញនៅស្រុកខ្មែរគេផ្សព្វផ្សាយច្រើនតតែមែនតែនរឿងអាឌីហ្នឹងណា ម៉ែក្មេងខ្ញុំជឿថាមូលហេតុអ្វី បាន គេផ្សព្វផ្សាយនិងគេឲ្យរង្វាន់ជាក៏គេរហ័យកែរង្វាន់ចឹងណាលើកទឹកចិត្តទៅដល់ប្រធានយោធាឬក៏ប៉ូលីសអីដោយមានទាំងឯកសន្តានមកទទួលគ្រឿងសង្វឹងទាំងអស់ហ្នឹងណាដោយសារតែក្រុមហ៊ុនណាស្បៀស្អីហ្នឹងគឺក្រុមហ៊ុន របស់តកូលហ៊ុនណាគឺជាក្រុមហ៊ុន របស់តកូលហ៊ុន យើងមិនថា យើងមិនថាមិនឲ្យគេកដោទេកដោចោះណាអ្នកណាក៏ផឹកដែរចង់អ្នកណាក៏ចេះផឹកអីក៏ប៉ុន្តែគ្រាន់ថាកុំឲ្យវាខូចអាខូចអាអាឲ្យតម្លៃទៅឯកសន្តានណាទៅឲ្យប្រទេសអាចសន្តានរបស់របស់ប្រទេសមានទៀតឯកសន្តានទៀតអេបើទទួលអីក៏ទទួលទៅប៉ុន្តែទៅដោឯកសន្តានចេញសិនម៉ែអើយស្លៀកជាជាបលិសហើយទៅទៅចូលតម្រៀបជួទៅទទួលស្រាបៀតែពួកហ្នឹងឯងមិនចង់ថាអញ្ចេះយើង អឺមិនត្រូវថាឲ្យប៉ូលីសទៅហ៊ានទៅស្លៀកពាក់អីសន្តានទៅទទួលស្រាបៀទេឬក៏មិនបាច់ចាំខុសបង្ហោះខុសទេណាគ្រាន់តែសេថាអូខេឥឡូវបៀប្រមាណគេប្រមាណពេកណាជូនទៅក៏ដោទៅនឹងក្រសួងណាក្រសួងមហាផ្ទៃឬប៉ូលីសទាហានឬកន្លែងណាក៏ដោយអានឹងជាឯកជនអានឹងធ្វើទៅអានឹងវាអត់ខុសទេតែអានេះណាយកគ្នាពាក់ឯកសន្តានដែលជាប៉ូលីសទាហានដែលជាគំរូរបស់គេហើយស្រាប់តែឡើងទទួលគ្រឿងសវងហ្នឹងហើយថតបង្ហោះអូខ្វះគេតតែមែនតើ នៅស្រុកគេគេអត់ធ្វើអញ្ចឹងទេតែគេឲ្យតម្លៃជាតិរបស់គេគេអត់យកស្រាបៀយកទៅបង្អាក់ប្រទេសជាតិជាងទេនៅស្រុកគេនេះសម្បូរណាស់រឿងស្រាបៀសម្បូរឲ្យថោកជាទីបំផុតមានគ្រប់ប្រភេទបៀមានគ្រប់ប្រភេទស្រាគឺសម្បូរមហាសែនសម្បូរតែគេអត់ផ្អើលដូចនៅស្រុកខ្មែរនៅប្រទេសអាល្លម៉ង់ខ្ញុំអាហូប្រយហូប្រយហ្នឹងមិនមិនគេមិនហូប្រយហ្នឹងស្រាបៀឥឡូវខ្ញុំកាត់សូហ្វីបន្តិចតាក់តងស្រាបៀ បើស្រាបៀគឺប្រទេសអាល្លឺម៉ង់នេះល្បីណាស់ហើយល្បីជាងគេអាទីក្រុងខ្ញុំរស់នៅនេះទីក្រុងមុននិចហ្នឹងគឺល្បីស្រាបៀប៉ុន្តែខ្ញុំអត់ឮសូរអាល្លឺម៉ង់វិស័យថាស្រាបៀមោទនភាព អាល្លឺម៉ង់អាល្លឺម៉ង់ខ្លាំងព្រោះស្រាបៀឯងមែនទេអត់ដែលឮសូរអាល្លឺម៉ង់វាថា វារាល់ថ្ងៃវា ជា ប្រទេសមហាវាប្រទេសដែលមានអំណាចខ្លាំងលើសគេនោះដោយសារអំណាចស្រាបៀវាមិនមែនទេវាអត់មានអំណាចនឹងស្រាបៀអួតដោយសារគឺថាខ្លាំង វាមានថាភាពអស្ចារ្យរបស់វាគឺនឹងស្រាបៀនហ្នឹងមែនទេគេអាចយកមកគេអាចយកមកនិយាយប៉ុន្តែគេនិយាយដោយសារអ្នកណាគេរកឃើញស្រាបៀនដូចជាតកូលណាមួយចឹងដូចតាប្រយយើងអហូបប្រយយើងនិយាយជីជីវប្រវត្តិប៉ុន្តែនៃការដឹកនាំប្រទេសហ្នឹងហើយនិយាយពីចម្រើនខាងបកាយនោះចាគេអាចគេអាចនិយាយមែនគេនិយាយថាឥឡូវតាអាម៉ងឈ្មោះប្រយហ្នឹងប្រយហ្នឹងគឺគាត់អ្នករកបៀស្រាបៀហ្នឹងឃើញ អញ្ចឹងគេអាចថាតកូលហ្នឹងគឺគាត់អ្នករកស្រាបៀនឹងឃើញពីឆ្នាំណាឆ្នាំឆ្នាំណាហើយមួយឆ្នាំរកចូលបានចំណូលប្រហែលប្រហែលអាហ្នឹងគេអាចនិយាយចឹងប៉ុន្តែគេអត់យកមកពួតអំណួតថា គឺស្រាបៀប្រចាំប្រទេសគេឬគឺយ៉ាងម៉េចគឺអត់ទេគឺអត់ទេពួកអីអាហ្នឹងជាការបន្ទាប់បន្សំទេវាអត់មានរឿងអ្វីគួរអស់ចាយអាហ្នឹងហ្នឹងហើយវាភាពអស់ចាយមិនមែនស្រាបៀហ្នឹងទេហ្នឹងហើយភាពអស្ចារ្យគឺគឺអាចគេរកអ្វីមួយដែលមើលទៅវាចំណេញដល់ជាតិមិនខូចសុខភាពមិនដូចថាធ្វើអ្វីក៏ដោយ ណាដូចជាអេឡិចត្រូនិកអ្វីមួយធ្វើអ្វីក៏ដោយមិនចំណេញដល់ជាតិតែអាស្រាវាវាចំណេញហើយប៉ុន្តែវាខូចសុខភាពណាអានោះវាអញ្ចឹងយើងផឹកទៅវាបំផ្លាញសុខភាពអានោះគេអត់អាចលើកមកមោទនភាពបានទេចាគាត់តែអាចរកឃើញណាហើយអញ្ចឹងហើយយើងមើលឃើញស្រុកខ្មែរគឺថាមិនដឹងជាអូពិបាកនិយាយនិយាយណាហើយថាយើងបុផាជាងម៉ៃចាបងជម្រាបសួរបងបុផាជាងម៉ៃសមុទ្រអេលវ៉ាន់ចាសួស្ដីសួស្ដីបងប្អូនមកក្រៅហើយសូមកាត់ជាស្រ័យភេទទូបងប្អូនផងដែរ នៅពេលដែលខ្ញុំពីរនាក់ជាប់និយាយហើយអត់បានជម្រាបសួរបងប្អូនទេ បងប្អូនពួកខ្ញុំតានិយាយហើយទៅហើយគឺថា គឺជក់ខ្ចោលទៅហើយអញ្ចឹងហើយក៏សូមការអធិស្ឋានអភ័យទោសពីបងប្អូនបើពួកខ្ញុំអត់បានហៅឈ្មោះពួកភាកច្រើនមានបងប្អូនយើងគាត់ផ្ញើសារមកគាត់ថាចូលទៅអត់ហៅឈ្មោះអីអញ្ចឹងណាអញ្ចឹងក៏សូមការអធិស្ឋានពីបងប្អូនផងដែរហើយខ្ញុំចាឆ្នាំថ្មីនេះគឺជានិច្ចការគឺ ពេលដើមឃ្លីបពួកខ្ញុំតែងតែជូនពរបងប្អូនចាជូនពរឆ្នាំថ្មីសូមបងប្អូនមានសុខភាពល្អទាំងអស់គ្នាឥឡូវនេះគឺថ្ងៃនេះពួកខ្ញុំដែលប្រធានបទចង់លើកយកមកនិយាយតាក់ទងអំពីការផ្សព្វផ្សាយនៃគ្រឿងស្រវឹងនាពេលចូលឆ្នាំថ្មីនេះគឺថាចូលឆ្នាំថ្មីគឺជាពេលវេលាដែលពួកដែលបងប្អូនប្រជាពលរដ្ឋខ្មែរជួបជុំសបាយយើងស៊ីផឹកនៅក្នុងផ្ទះធម្មតាទៅប៉ុន្តែរូបភាពដែលបង្ហាញពីការផ្សព្វផ្សាយនៃគ្រឿងស្រវឹងដែលបង្ហាញទៅដោយ របបក្រុងភ្នំពេញវាមើលទៅឃើញភាពអនាធបតេយ្យយូរតែមែនទែនដោយសារហេតុអីបានខ្ញុំហ៊ានប្រើពាក្យថាអនាធបតេយ្យរូបភាពដែលគេថតបង្ហោះនោះរូបភាពដែលសមត្ថកិច្ចដែលក្រុមជាឯកសន្តានសមត្ថកិច្ចទៅទទួលស្រាបៀរណាជាកាដូរបស់ក្រុមហ៊ុនចែកចាយទៅឲ្យបងប្អូនហើយបងប្អូននៅពេលផឹកគ្រឿងស្រវឹងហើយយ៉ាងម៉េចផឹកគ្រឿងស្រវឹងហើយបងប្អូនចាំមើលពេលបញ្ចប់នៃការចូលឆ្នាំហើយបងប្អូនចាំមើល មិនក្រោមពី1000នាក់ឯដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍3ថ្ងៃហ្នឹងបងប្អូនចាំតើមើលសំអុយបំផុតជារៀងរាល់ឆ្នាំមានអ្នកស្លាប់ហើយស្លាប់ហើយបុកស្លាប់ហ្នឹងបងប្អូនមិនមែនស្លាប់នៅអាផ្លូវបោកលឿនដូចនៅស្រុកនេះភាគច្រើនអាស្លាប់ចឹងច្រើននៅលើផ្លូវអូតូបានអាផ្លូវបោកលឿនចាប់ពី100ជាងឡើងទៅណានៅស្រុកខ្មែរបើកតិចតិចប៉ុន្តែដល់ទៅពេលស្លាប់បងប្អូននោះសិតតែ3ខួរស្រាក់ដាច់ដៃដាច់ជើងខ្ទីអស់ហើយ សាហាវណាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរអានេះខ្ញុំឃើញតាមរូបភាពនៃ Facebook គឺថាសាហាវហ្មងនៅក្នុងក្រុងហ្នឹងប៉ុន្តែរូបភាពបុកបុកស្លាប់ហ្នឹងគឺសាហាវហ្មងសត្វបែកខួសអីណោះដឹងជាបើកលបឿននឹងវាបើកប្រញាប់ផ្ទះខ្ទប់វាទៅងាប់នៅឯណាឆ្ងល់ដល់អាអ្នកបើកហ្នឹងចាប់ចុះទៅហើយអាពេលបើកហ្នឹងដឹងដឹងមកទេសំបីអីសំមាន មានតាំងពីពួកតារាពួកអីនោះហើយចង់ពីពួកអាអ្នកមានទួនាទីបនស័ក ហើយអាការបើមានគ្រោះថ្នាក់សារមកបណ្ដាមកពីអីមកពីសវឹងបើនៅនេះសវឹងគឺគេឲ្យបើកបរទេតែគេផឹកគ្រឿងសវឹងហើយគឺគេហ៊ានកាន់ចកូតឡានទេនៅនេះគឺអត់ប៉ះចកូតឡានតែម្ដងប៉ុន្តែនៅស្រុកខ្មែរគឺគេប្រមាថជីវិតមនុស្សជីវិតមនុស្សនេះអត់សូវមានតម្លៃទេចាសួស្តីសួស្តីសួស្តីបងប្អូនមកក្រោយចានៅស្រុកខ្មែរគាត់គេងអស់ហើយស្មាននេះហ៎ អូស្រុកខ្មែរគេញ៉ៃបន្ថយទី2នៅស្រុកខ្មែរទោះបីមិនគេណាគឺឥឡូវនេះគេធ្វើកញ្ច្រែងព័ត៌មានព័ត៌មានដែលចេញចេញពីពីក្រៅប្រទេសទៅចូលទៅស្រុកខ្មែរគឺមានការរដ្ឋបတ်មានការរដ្ឋបတ်ដូចជាករណីភេករបស់លោកប្រធានសំរងស៊ីភេករបស់លោកប្រធានសំរងស៊ីគេបတ်បើចង់បងប្អូនបើចង់បងប្អូនបើបើចង់មើលអញតាក់ទងនឹងភេកលោកប្រធានសំរងស៊ីលោកបងប្អូនសរសេរសំរងស៊ី S A M ណាទៅដាក់សំរាំងស៊ីទៅនឹងលូតចេញមកហើយដែលសារអីគេខ្លាចការពិតដែលកំពុងកើតមាននៅស្រុកខ្មែរពួកពួកយើងនៅក្រៅយើងហ៊ាននិយាយការពិតចំណែកខ្មែរក្នុងស្រុក គេបិទមាត់មិនឲ្យនិយាយទេ អ្នកណាដែលនិយាយការពិតបង្ហាញអំពីតត្តភាពពិតនៅក្នុងសង្គមខ្មែរគេថាយើងនោះញុះញង់ សំបីតបងប្អូនខ្មែរដែលគាត់ធ្វើឲ្យផលិតផលកសិកម្មបានផលឲ្យអត់មានទីផ្សារគឺទៅហាមថាណាកុំថតបង្ហោះនៅតាម Facebook ណាខូចឈ្មោះមន្ត្រីកសិកម្មពួកវាខ្លាចណាស់នៅការពិតវាមិនហ៊ានទទួលយកទេហើយក្មេកអាពលកសកសកថតដំណាំគាត់រត់ទីផ្សារអង្គញចោអត់ឲ្យថតបង្ហោះហើយខ្លាចខូចមិនខ្លាចខូចអីខូចឈ្មោះអីអើខ្លាចខូចមុខមាត់មន្ត្រី តែដល់ពេលអាចែកស្រាបៀឲ្យប៉ូលីសធានអត់ខ្លាចអត់ខ្លាចខូចមុខវត្តខ្មែរអត់ខ្លាចខូចមុខវត្តប្រទេសវាខុសគ្នាណាជួនកាលគេមនុស្សណាមោទនភាពជាខ្មែរចាស់មើលគេផ្សាយនោះគេគេយកពួកពួកពួកមីតារា ពួកមីតារា10 10 100 10 100នោះពួកមីតារាភាពយន្ត10 100 10 100នោះ10មួយយូរនោះយកទៅផ្សាយ ស្រាបៀរខ្មែរមោទនភាពជាតិខ្មែរឡានបុកងាប់ជីវិតខ្ញុំមេម៉ាយប្រពន្ធខ្ញុំងាប់ដៃហើយមេម៉ាយកូនខ្ញុំមេអីកំព្រាកូនខ្ញុំប្រពន្ធខ្ញុំគ្រួសារខ្ញុំណាលហានគ្រួសារខ្ញុំពេលងាប់គ្រួសារខ្ញុំចាអត់ទេតែមានមេដឹកនាំគាត់ដែលផឹកហ្នឹងថាអ្នកជិះឡានធំក៏ផឹកអា អ្នកជិះម៉ូតូកប៉ិចកប៉ុកឡានកប៉ិចកប៉ុក ក៏ស្រវឹងអ្នកខ្លះទៅជីសមផឹកមកជីស្រវឹងបុកជីម៉ូតូទៅតែបុកឡានងាប់ខ្លួនឯងក៏មានផឹកស្រវឹងជីម៉ូតូទៅធ្លាក់ចូលក្នុងបលាយស្រងចូលនឹងអាបលាយអីគេហៅគេស្រះទឹកក៏មានហ្នឹងហើយអាតាមដងផ្លូវហ្នឹងអាចជីបុកកពូលកបកោកបកោភ្លើងងាប់ក៏មានគេថាមានគ្រប់រូបភាពទាំងអស់ដោយសារតែគ្រឿងស្រវឹងណាហ្នឹងហើយហើយដល់ពេលដល់ពេលអញ្ចឹងទៅអាកប៉ិកកប៉ុកហ្នឹងរដ្ឋាភិបាលមើលឃើញអាគ្រោះថ្នាក់រាល់ថ្ងៃហ្នឹងគុំថា ផឹកស្រវឹងហ្នឹងកុំថាផឹកស្រវឹងហ្នឹងសូម្បីតែជីកកង់ងាប់សូម្បីតែដើរក៏ងាប់ដែរហេតុអីស្រវឹងពេលណាស្រវឹងពុនអញ្ចឹងទៅឲ្យ ស្រុកខ្មែរសបោទៅដោយអាទឹកថ្លុកទឹកថ្លុកទឹកថ្លុកអីទឹកអាគៀនគៀនស្អីគេអាតាមផ្លឹកតាមទឹកទឹកអូទឹកអីស្នាអាទឹកអូក៏ដោយតែធ្លាក់ព្រូទៅទៅស្រវឹងដួលសន្លប់នឹងងាប់ក្នុងទឹកហើយបាច់ចាំថាជីកកង់តែដើរក៏ក៏លំទឹកងាប់ដែរព្រោះស្រវឹងនេះសន្លប់បាត់ហើយអត់មានដឹងអីទេអញ្ចឹងវាមានគ្រប់រូបភាពទាំងអស់ហ្នឹងឯងណា ហើយអាស្វឹងពេលជប់ជប់ដើរធ្លាក់លូធ្លាក់អីនោះហើយអ្នកណាមើលឃើញអ្នកណាជួយថ្ងៃថ្ងៃទៅគេឃើញទៅគេស្រកមកដល់ពេលដើរយប់ស្វឹងព្រោះច្រើនពេលយប់ហើយដល់ពេលដើរស្វឹងធ្លាក់ស្អីគេអាភ្លើងអាភ្លើភ្លើថាគេតាមស្រែភ្លើអូភ្លឺស្រែភ្លឺស្រែភ្លឺស្រែណែអាសម្រាប់ធ្លាក់ភ្លឺស្រែក៏មានដែរហ្នឹងអាភ្លឺអាទឹកភ្លឺស្រែវាងាប់ទេទឹករាក់ឯងចាទឹកអូអាទឹកជ្រៅទឹកទឹកអាទឹកតាពាំងឯងមកទៅងាប់ អ្នកត្រឹមត្រូវចាចិនថាម៉ាន់បើនៅស្រុកនេះបើនៅស្រុកគេកុំថាឡៃកុំថាឡៃនាយករដ្ឋមន្ត្រីទៅផ្សាយទៅទៅចូលរួមផ្សាយគ្រឿងស្រវឹងដូចនៅប្រទេសថៃគាត់នៅផ្សាយមហូបក៏គេគាត់ជួយផ្សាយមហូបអីណាទៅគាត់ទៅញ៉ាំមហូបគេថតហ្នឹងណាមិនបានផ្សាយនេះផងគាត់ក៏គេដកទូនីតិដែរហើយមាននាយករដ្ឋមន្ត្រីផងកាលនោះជំនាន់នោះត្រឹមតែជារដ្ឋមន្ត្រីក្រសួងមន្ទីរណាមួយហ្នឹងត្រូវគេដកចេញ ហើយនេះនាយករដ្ឋមន្ត្រីខ្មែរណាផឹកគ្រឿងស្រវឹងផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរចូលរួមផឹកគ្រឿងស្រវឹងហេតុអីបានហ៊ុនសែនខំផ្សព្វផ្សាយសម្បើមេតតតងគ្រឿងស្រវឹងនេះក្មេងដោយសារអីកូនចៅតកោហ៊ុនហ្នឹងបើកបើកធ្វើអាគ្រឿងស្រវឹងហ្នឹងបងប្អូនបានគេផ្សាយចឹងគេមានគិតគូរពីសុខភាពរបស់ពលរដ្ឋខ្មែរណាម៉ៃស្ពេងមានមានមានចាប់អារម្មណ៍ហ៎ពេលថ្ងៃឬក៏ជប់ក្តៅគេដាក់បលិសសាហាន ចាំលួចថតនៅនេះរបៀបដែរយើងយើងមិនមិនរិះគន់គេណាចាំលួចថតអាណាបើកលឿនលឿនណាបើកអីណាឬអាណាផឹកស្រាស្រវឹងប្រៃមានដែរប៉ុន្តែគិតថាឥឡូវយកយកអាស្រាបៀហ្នឹងបៀហ្នឹងយកទៅកដោពួកបលិសពួកតាហានហ្នឹងស្រាប់អាប្លុកបលិសតាហានហ្នឹងយកឡើងវាមួផឹកឬកំពុងធ្វើការផឹកហើយវាមកអង្គុយថតចាំផឹកគេអាគេអ្នកផឹកដែរវាផឹកទាំងអស់តែគ្នាតាបលិសទាំងទាំងទាំងទាំងពលរដ្ឋផឹកទាំងអស់គ្នាស្រវឹងដូចតែគ្នាណាចាប់ណាលើហ្នឹងវាយ៉ាប់ចឹងណា យើងជាមន្ត្រីដែលដែលជាគំរូរបស់គេស្រាប់មន្ត្រីខ្ពស់ខ្ពស់អាមេមេស្រាប់យកអាអាបៀនឹងយកទៅទឹកយកទៅកដោកូនហើយមោទនភាពតាក់តងនៅ ស្រុកខ្មែរខ្ញុំមិននិយាយទេណាមនុស្សស្លាប់នៅស្រុកខ្មែរព្រោះតែគ្រោះថ្នាក់ចរាចរណ៍ព្រៀបបីដូចជាសង្គ្រាមមួយសពថ្ងៃគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរដូចជាកុមារគាត់សរសេរអញ្ចឹងណា គឺជាឃាតករលាក់មុខសម្លាប់ជីវិតខ្មែរមានមានអ្នកខ្លះក៏ស្លាប់ទៅមានអ្នកខ្លះធ្លាក់ខ្លួនទៅពិការណារហូតមានផុងខួរមានអីបាក់អត់មានលលា តាមរយៈបណ្ដាញ Facebook ណាខ្ញុំមិននេះណាមានថ្ងៃណាមួយដែលបើកទៅមិនឃើញថាមានផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ឃើញរាល់ថ្ងៃអត់មានដែលខានតិចបំផុត10នាក់ ដែលខ្ញុំឃើញផ្សាយនៅតាមបណ្ដាញ Facebook ពីពីពីតំបន់មួយទៅតំបន់មួយចាំមើលណាមិនខ្ញុំសុំកាត់តិចណាគ្រោះថ្នាក់ដោយចរាចរណ៍វាមាន គ្រប់ប្រភេទណាប្រភេទទី1គ្រឿងសង្វឹងប្រភេទទី2គឺគ្រឿងអាលិចឡានដែលអត់មានធូសអត់មាន ការត្រួតពិនិត្យឧទាហរណ៍ឥឡូវឡានដឹកអ្វីមួយឡានជិះអ្វីមួយត្រូវត្រួតពិនិត្យត្រូវចូលត្រួតពិនិត្យថាឧបមាថានៅនៅស្រុកនេះ ណានៅស្រុកនេះឡានមុនឲ្យយើងបើកបងប្អូន sẽ ដឹងទៅគ្នាពួកយើងនិយាយនេះដើម្បីអប់អ្នកស្រុកខ្មែរណាឲ្យអ្នកស្រុកខ្មែរដឹងហ្នឹងហើយឡានខៅធូសពីឡានចាស់ចាស់2ឆ្នាំត្រូវចូល check in ម្ដង check in ហើយអបថាឡានហ្នឹងត្រូវសឹកប្រាំងត្រូវដូរប្រាំងបើឡានអត់ដូរប្រាំងទៀតគេឲ្យបើកទេណាឬក៏ខូចខាតអ្វីមួយគ្រឿងក្នុងឡានហ្នឹងគេត្រួតពិនិត្យហើយគេឲ្យយើងដូរហើយណាបានយើងមានសិទ្ធិយកឡានហ្នឹងមកជិះ ហើយអញ្ចឹងយើងអត់មានគ្រោះថ្នាក់ទេតែនៅស្រុកខ្មែរគេអត់មាន check in អញ្ចឹងទេគេអត់មានត្រួតពិនិត្យឡានទៅឲ្យគឺឡានបើកបើកដាច់ប្រាំងក៏មានណាដាក់បើកបើកបើកទៅជ្រុះខ្សៅជ្រុះខ្សងអីសក់បែបយ៉ាងអាហ្នឹងគ្រោះថ្នាក់ណាក៏មានដែរខ្ញុំធ្លាប់ឃើញខ្ញុំទៅស្រុកខ្មែរខ្ញុំឃើញឡានបើកធ្លាក់ពងស្មាំងខ្ញុំឃើញដល់ថ្ងៃណាលេចបើកបើកធ្លាក់ពងស្មាំងធូអាហ្នឹងខ្ញុំធ្លាប់ឃើញរឿងអាហ្នឹងរឿងអាហ្នឹងរឿងគ្រឿងខ្ទង់ឡាន តែអារឿងឡានដឹកធំធំអត់មានស៊ីចាហៃស៊ីចាហៃអត់មានអីគេស៊ីចាហៃមកពេកអត់មានស៊ីចាហៃអត់មានអមអមស៊ីចាហៃថាធានារ៉ាប់រងផ្សេងស៊ីចាហៃនឹងបើវាហៅថាសុវត្ថិភាពអត់មានអត់មានថាត្រួតពិនិត្យមើលទៅកុំឲ្យវាមានគ្រោះថ្នាក់ណាសុវត្ថិភាពសុវត្ថិភាពសុវត្ថិភាពចាសុវត្ថិភាពហ្នឹងហើយ អត់មានសវត្ថភាពទេពេលណាដឹកអីវ៉ាន់ធំធំឬក៏គុណអីអត់មានសវត្ថភាពទេណាដល់ប្រភេទយ៉ាងទៅចង្កោះបើកបើកបើកទៅធ្លាក់អានឹងមកគ្នាបើកម៉ូតូឡើងពីក្រោយគ្រោះថ្នាក់ងាប់គ្នាអត់ដឹងខ្យល់អីទៀតគេថាមានគ្រប់រូបភាពទាំងអស់ណាឥឡូវដែលយើងមើលឃើញការគ្រោះថ្នាក់ក្នុងស្រុកខ្មែរហ្នឹងណាហើយអារឿងទាំងអស់នេះណាគឺស្លាប់ដោយសារជីវិតយើងស្លាប់ដោយមិនមានថាអូខេអាហ្នឹងវាគ្រោះថ្នាក់មែនប៉ុន្តែវាអត់មានអាការប្រុងប្រយ័ត្នហ្នឹងអត់មានអាការប្រុងប្រយ័ត្នធ្វើឲ្យគ្រោះថ្នាក់ ហើយថាឡានទៅវាដឹកធ្ងន់វាដឹកខួសចំណោះ ចាឡានតាក់ស៊ីឡានឡានតាក់ស៊ីដឹកខួសចំណោះដែរនោះដឹកខួសចំណោះហើយណាទាំងអីវ៉ាន់ទាំងមនុស្សដល់គ្រោះថ្នាក់ស្លាប់ស្លាប់អ្នកជីនឹងជាងវាចឹងទៅគឺថាអាការស្លាប់របស់ជនជីវិតខ្មែរយើងគឺថាថាជីវិតយើងយើងមើលអត់ឃើញមែនពីគ្រោះថ្នាក់យើងមើលអត់ឃើញមែនប៉ុន្តែយើងអត់ការពារយើងអត់ការពារអាយុជីវិតពលរដ្ឋថែមមួយជាន់ទៀតដាក់ច្បាប់ប្របានត្រឹមត្រូវអានោះក៏ការពារអាយុជីវិត ឲ្យមិនស្រាក់ងាយពេកនឹងវាមិនងាយពេកហើយនៅស្រុកខ្មែរគឺជីវិតផុយជាទីបំផុតផុយយើងលក្ខណៈដើរដើរមិនដឹងចង់ហ្នឹងគេដឹកអីបានតែគេនោះដាច់ទៅបាក់គ្នាងាប់ដើរមិនដឹងអីចង្កាឡានបើកតាវានោះវាដាច់កង់ទៅអាគ្នាប៉ះគ្នាជិះម៉ូតូប្តីប្រពន្ធឬក៏កូនចៅដើរងាប់អត់ដឹងអីដល់សារតែគេហ្នឹងឯងអាហ្នឹងត្រូវនេះហ្នឹងដើម្បីតែគ្រូប្រតិបត្តិត្រឹមត្រូវឲ្យអាគ្រោះថ្នាក់ហ្នឹងវាមើលអត់ឃើញមែនប៉ុន្តែកុំឲ្យវាមានអាគ្រោះថ្នាក់អង្គកើតឡើងដើម្បីកុំឲ្យស្លាប់អ្នកប្រទេសដែលគេអត់ដឹងអីណោះចា និងប្រទេសមហាសន្តិភាពពេលងាប់គឺខ្មែរកុមារក៏សរសេរថាឡានស្រុកខ្មែរភៀកច្រើនឡាន ក្បាល Mack Highlander កន្ទុយ Toyota ខ្ញុំអត់យល់ទេ Mack Highlander ប៉ូលីសចរាចរណ៍ប៉ូលីសចរាចរណ៍គឺជាប៉ូលីសគំរូទីមួយយើងក៏អត់មានត្រូវការព្រឿងស្រវឹងទេក្នុងឯកសណ្ឋានស្ថានភាពអត់ត្រូវសេពគ្រឿងស្រវឹងទេណា ត្រូវតែស្អាតស្អំអត់មានផឹកអត់មានជក់អត់មានពេលលាបាទជក់ចុះប៉ុន្តែអត់មានផឹកអត់មានអីទាំងអស់គឺត្រូវតែស្អាតស្អំណាព្រោះយើងទៅស្អាតស្អំបាទយើងទៅយកចាច់ទៅយើងទៅទៅទៅត្រួតពិនិត្យទៅយើងទៅពេញការងារបាននៅយើងធ្វើបុរបានទេសកកម្មហ្នឹងណ៎ហើយដល់ទៅពេលអីដល់ទៅពេលយើងជាបលិសចរាចរជាតាហានជាអីហើយយើងទៅទទួលពាក់អីសន្តានទៅទទួលគ្រឿងសង្វឹងអីខុសខុសឆ្ងាយតតែមែនតើអត់មានខួរក្បាលចេះគិតហ្មងអា អារបបដេតឆានមួយនេះធ្វើស្អីវាខុសគេចាអូឥឡូវខ្ញុំហាងវីដេអូនឹងតិចខ្ញុំឃើញគេផ្សាយពីគ្រឿងសម្បងនឹងសម្បើមកខ្ញុំតែខ្ញុំអត់ជួយ share បន្តទេណាខ្ញុំគាត់តែយកវាដាក់ចូលក្នុងមកកន្លែងទុកគាត់តែចាក់មើលពួកខ្ញុំឃើញមើលទៅវាមានភាពអាវ៉ាសែខ្លាំងពេកណាហើយជីវិតខ្មែរមានគ្រប់រូបភាពទាំងអស់ដែលគ្រោះថ្នាក់ដល់ជីវិតខ្មែរនឹងគឺច្រើនជាទីបំផុតអាគ្រឿងស្រវឹងអាគ្រឿង គេធ្វើស្រាផលិតណាពលស្រាក៏មានដែរខ្មែរយើងពលស្រាសណាដែលផលិតខ្លួនឯងណាឬក៏ស្រាសយកពីស្រុកយួនយក ពីស្រុកស្អីណាយកមកផឹកយកមកលក់ពលស្រាពលខ្មែរងាប់យើងតែងាប់តែខ្មែរហ្នឹងឯងយើងងាប់យួនណាក៏ដែរឃើញតែខ្មែរណាឃើញតែខ្មែរហ្នឹងឯងងាប់ហ្នឹងឯងជាងថាជីវិតខ្មែរយើងកុំថា6ដល់10លានអាចមានច្រើនជាងទៀតដែលសារថាកើតជំងឺក៏ងាប់អាគ្រោះថ្នាក់ក៏ងាប់អាកើតស្អីក៏ងាប់គឺថា ច្រើនទៅតែមែនទេណា ហើយដល់ពេលអាក្មេងៗចំនួនក្រោយនេះបង្ហក់គ្នាឲ្យផឹកចេះផឹកតាំងពីក្មេងទៅចាស់មិនទាន់20 30ឆ្នាំឈឺកាពះឈឺឈឺងាប់បដគ្នាទៀតណាសូហ្វីអញ្ចឹងសង្ស័យមិនខ្ញុំនិយាយនេះខ្ញុំនិយាយខ្ញុំយោងតាម រូបភាពទេវតាដែលគេផ្សាយណាបងប្អូនមើលទេវតាឆ្នាំនឹងណាបងប្អូនមើលណាជប់ជប់ខ្ញុំខ្ញុំបង្ហាញចាំងមើលអត់ឃើញអូឃើញឃើញបងប្អូនឃើញជប់ជប់ខ្ញុំដាក់ចិត្តតិច អឺណាទេវតាឆ្នាំនេះបងប្អូនឃើញណាតែកូនក្បលមហាព្រំចុះមកហ្នឹងណាទេវតាឆ្នាំទៅកម្មជលមួយណាបងប្អូនឃើញមានមានបញ្ហាឃើញឃើញឃើញមនុស្សស្លាប់ច្រើនណាស់ដល់ទេវតាឆ្នាំនេះកាន់កំភ្លើងនឹងយ៉ាងម៉េចទេបញ្ជលសងងាប់យ៉ាងនឹងទៅហើយណាហើយដល់ពេលកំភ្លើងចាំមើលនឹងនឹងយ៉ាងម៉េចយ៉ាងម៉ាយណាគិតមើលទៅបងប្អូនអញ្ចឹងឲ្យបានគេឲ្យឲ្យផ្សព្វផ្សាយគ្រឿងសង្វឹងហ្មងហ្មង មជុលកូវីដណាស់ដល់ពេលនេះលេងកភ្លើងបានន័យថាមិនធម្មតា អាចជាក្រៀមលោកលើកទី3ជារនឹកហ៎វិជារនឹកវិជារនឹកខ្ញុំមកថាហើយសម័យនោះហើយសម័យសម័យនោះឯណាតើមានកំភ្លើងហ៎ប៉ុន្តែមិនថាយ៉ាងណាដែរជាទេពជាឯងគេថានេះជាទេវកថាជាជារឿងនិទានជាអីឯណាតើមានប្រើកំភ្លើង បើថាកាន់កាន់កងចាក់កាន់អីដាក់កងចាក់ដាក់ស្អីរបៀបជារបស់គ្រឿងទេវតាកាន់ទៅនឹងកាន់កភ្លើងចុះមកហ្មងបញ្ជូលងាប់ប៉ុណ្្នឹងណាទេវតាឆ្នាំទៅកាន់បញ្ជូលងាប់ប៉ុណ្្នឹងជាមួយទេវតាឆ្នាំនឹងកាន់កភ្លើងត្រៀមហើយទៅ មិនចេះតែនិយាយណាបងប្អូនហើយក៏មិនមែន20ដែរ បរមបរានបរមបរានខ្មែរយើងទេវតាអត់មានកាន់កំភ្លើងកំភ្លើងទៅជំនាន់ថ្មីទេសក់ហ្នឹងទេវតាមកឆ្នាំអុយទេវតាបាច់ជើងបើទេវតាលើកជើង បាច់កាកាន់កំភ្លើងចឹងហើយនិយាយចឹងទេវតាមកពីហាណូយទេវតាហ៊ុនម៉ាណាយ៉ាទេវតាឆ្នាំទេវតាឆ្នាំខាទេវតាកណ្ដវុឌ្ឍសម័យអូមីក្រុង ត្រឹមត្រូវហ្នឹងហើយ ណាទេវតាខ្មែរទេវតាលើកជើងបាច់ផ្កាស្លឹកបាច់បាច់ផ្កាទេវតាមកប្រហានមួយពាក់ដួនលើកជើងបោកគ្រាប់បែកអឺយ៉ាឥឡូវណាឥឡូវដល់ពេលដូរទេវតានឹងទៀតណាឈប់ទេវតាបើកអឺបាច់បាច់អីបាច់ការស្លាក់បាច់បាច់អឺបាច់គ្រាប់ឥឡូវទេវតាហ្នឹងហើយកាន់កភ្លើងម្ដងណាហ្នឹងហើយយ៉ា អាទេពលក្ខណៈហើយទៅណាបងប្អូនទីមលក្ខណៈហើយតើនេះខ្ញុំមិននិយាយ20ទេហើយមើលម៉ាយាយដល់ទៅពេលចិត្តចូលឆ្នាំសັບផ្សាយគ្រឿងស្បង់មិនខ្វេអាទេពតាទេវតាលើកជើងពាក់លួនបោកបោកគ្រាប់បែកហ្នឹងពលខ្មែរឡើងវល់ប៉ុណ្ណឹងហើយឥឡូវទេវតាដូរឆ្នាំមកទៀតមកទេវតាកាន់កំភ្លើងទៀតអត់ស្រុកខ្មែរហ្នឹងគាត់ទេវតាបាញ់ពីវិភពខ្មែររត់ខ្ទេចពីប្រទេសអា ចាំមើលគាត់ទេវតាបោកក្របពលប៉ុណ្ណឹងខ្មែរចំណាក់ស្រុករាប់លានហើយឥឡូវទេវតាទេវតាឆ្នាំទៅមែនទេទេវតាឆ្នាំទៅកម្មជុលឡើងពីងាប់ឥឡូវទេវតាឆ្នាំនឹងកាន់កភ្លើងមិនទៅវិញទេគិតមើលទៅចារណាទៅបងប្អូនអានឹងគិតមើលទៅកាន់ជុលងាប់ពីប៉ុណ្ណឹងហើយម្ដងកាន់កភ្លើងនេះខ្ញុំក៏ថាយើងចូលរួមគិតពិចារណាទាំងអស់គ្នាទៅវាមិនដែលមាន ទេវតាកាន់កភ្លើង ចេះតែមានហើយចេះរនឹក ចេះតែរននឹកឃើញហ្នឹងខ្ញុំឃើញគេផ្សាយមកខ្ញុំមើលរបស់ខ្ញុំអត់ជឿណាហើយបានខ្ញុំចូលមើលភាសាទៀតខ្ញុំថាវាមានទេវតាណាកូនកបលមហាព្រំឯណាកាន់កភ្លើងទេមិនដែលមាន ទេវតាម៉ាក់ម៉ាក់នេះរាខ្មែរអើយក្រៀមចិត្តទៅត្រឹមត្រូវត្រៀមឲ្យហើយទៅកាន់មជុលងាប់យ៉ាងនឹងហើយនេះកាន់កភ្លើងណាបងប្អូនត្រៀមលក្ខណៈឲ្យទៅមិន20ទេគាត់យើងត្រូវប្រុងប្រយ័ត្នទប់ជាមុន មានខើមានផ្កែអីហ្នឹងត្រៀមលក្ខណៈទៅ ចាហ្នឹងខ្ញុំចង់យកវីដេអូដែលគេបង្ហាញអំពីរូបភាពនៃការផ្សព្វផ្សាយនៃការចែកគ្រឿងសង្វឹងដើម្បីជូនបងប្អូនទេវតាមួយឆ្នាំមានពីរសម្រាប់ទេវតាឯងពីរសម្រាប់ដូរឆ្នាំនេះ7 7 7ឬ2 10 7អង្គ7 7នាក់7ដូរដូរវិញគ្នាអញ្ចឹងហ្នឹងហើយដូរវិញគ្នា ដូរវិញគ្នាចាទេវតាអាទេវតា អាទេវតាខ្វាំងមកខបិទភ្នែកមកជាហៀងនោះអាបិទភ្នែកវិហៀងវាមិនកើតប្រភេទអូអាមួយហ្នឹងហ្នឹងហើយវាដឹងដឹងស្អីហ្នឹងដូរទៅអាចជឿនលឿនណាដល់ហ្នឹងវាអត់វាអត់ដូរទៅណាសោះនៅតែហ្នឹងទេវតាដូររាល់ឆ្នាំមួយឆ្នាំដូរម្ដងក៏មិនតាំងមានដឹកនាំខ្មែរអត់ដូរកើតទេហ្នឹងហើយ ហើយនេះបាទទេហើយនេះបាទទេវតាអាទេវតាខ្វាក់នោះអាខ្វាំងមកខាំងនោះវាអត់ដូរទៅណាវានៅតែវានៅឆ្ងល់ដែរឬក៏ថារោផ្លូវថ្មីថ្មីឬអាទេវតាវាខ្វាក់រោផ្លូវឡើងលើមិនឃើញងាប់លើហ្នឹងទៅណា40ឆ្នាំលើតែហ្នឹងវារោផ្លូវអត់ឃើញណារហើយអាមើអាទេវតាឆ្នាំហ្នឹងមើអាទេវតាឆ្នាំខាលមើទៅវិញដឹកដៃអាខ្វាក់ទៅហងដូរគេងាយកុំឲ្យនៅយូរពេក បើថារករកផ្លូវមិនឃើញទេហើយចូលមើលនេះទៀតសិនយកវាទៅវិញយកវាឡើងទៅលើវិញឬក៏យកទៅឋានក្រោមអឺទេវតានឹងយ៉ាប់ចូលចូលមើលឯកសារបង្ហាញពីទេវតា ទេវតានេះតែខ្ញុំដាក់ចូលចាបងប្អូនហ្នឹងហើយពួកយើងមើលឃើញការដែលរបបទីក្រុងភ្នំពេញរបបរាជឆាហ្នឹងយើងមិនមែនថាយើងចេះតែរីគុណគេធ្វើស្អីក៏ខុសគេធ្វើអីក៏ខុសទេវាខុសអញ្ចឹងមែនយើងមិនមែនចេះតែថាទេណាហ្នឹងហើយខ្ញុំជឿថាបងប្អូននៅខាងប៉ែកយុរ៉ុបនៅសហរដ្ឋទូទាំងពិភពលោកដែលនៅក្រៅប្រទេសក៏មើលឃើញក៏មានការខុសឆ្គងដូចគ្នាអញ្ចឹងដែរឥឡូវខ្ញុំសួរបងប្អូនត្រឡប់ទៅវិញដែលនៅប្រទេសគេខ្លះ20 30 40ឆ្នាំសួរឃើញថាតើ ប្រទេសគេនេះគេដែលមានដែលយកស្រាបៀសបែកចាំទៅកាដូទៅទៅទៅកាដូចូលឆ្នាំចូលអីនឹងនឹងប៉ូលីសទាហានដែរអត់មានអាចសូហ្វីតែមែនជាឯកជនជាស្រាឧទាហរណ៍មិត្តភក្តិបងប្អូនស្រាអ្នកទៅកាដូជាពលិបឯកជនវាមានហើយតែមែនជាសាណាហេតុអីបានជាឆ្នាំនឹងហេតុអីបានជាឆ្នាំ នឹងចុះបើម៉ៃក្មេងជាឆ្ងល់ចុះហេតុអីឆ្នាំនឹងនេះ អឺមករយៈចុងក្រោយនេះឃើញរបបក្រុងភ្នំពេញហ្នឹងណាហៅតាបោះហៅតាបោះតាបោះស្គាល់តាបោះហេតាបោះដូចភ្លេចបីរឿងតាបោះហ្នឹងមិនតាចាស់តាបោះអ្នកតាំងសិលអ្នកសំសិលនៅក្នុងព្រៃព្រៃភ្នំក្រំថ្មអីហ្នឹងហៅតាបោះហៅតាជីយាជីអីនៅតាមព្រៃភ្នំអីហ្នឹងហើយចូលមកក្នុងប្រទេសដើម្បីតែងតាំងតំណែងទីសិក្សាអូយអញ្ចឹងមិននិយាយហ្នឹងហើយហៅតាបោះ គូភាសាទេវតាបានកភ្លើងចឹងតើអូមិនឃើញហេតុហេតុអីបានគេហៅតាបោះអីតាជីយាយជីមកមកមកកាន់តំណែងស្បើមែនហេតុអីសាររបស់សម្ដេចសង្ឃរបស់បរមរាជវាំងអីមិនដឹងទេភាសាទេវតាកាន់កភ្លើងចឹងតើខ្ញុំវាអត់ដឹងច្បាស់ចាសួស្ដីបងប្អូនចាសួស្ដីខ្ញុំមិននិយាយដោយសារអញ្ចឹងពួកគេដឹងទេថាទេវតាខ្ញុំដឹងខ្ញុំមកត្រៀមខ្ញុំដឹងណាហេតុអ្វី ទេវតាចុះមកត្រូវកាន់កំភ្លើង តាបោះយាយជីយាយជីតាអាចារ្យអីក្នុងព្រៃក្នុងអីណាខៅអ្នកសាច់ចាំងស្អីត្រូវមកពួយព្រោះតាសែនចិត្តដាច់ខ្ចោលចិត្តធ្លាក់អំណាចចឹងទៅនឹងអីចឹងទៅត្រូវរកមនុស្សមកការឲ្យត្រូវណាក៏រកអាស្អីគេផ្លូវក្នុងមកជួយការពារព្រោះតត្រោកមែនទេណាបានខំបកោបកោមកពួកឯងអាដៃក៏ជួយអញអាដៃណាអាអាដៃជួយអញសង្គ្រោះជាតិអញសម្លាប់វាវាអត់ងាប់ទេអាណាណាអញខំទិញក្បាលអ្នកនយោបាយផង ណាវាអត់គួរទេឥឡូវវាបង្កើតភ្លើងទៀតឥឡូវវានាំគ្នាទៅនោះទៀតអញធ្វើមិនអីដែរជួយណាអីស័យហើយចេញមកអស់ហើយណាឥឡូវហ្នឹងអូខេតែអីស័យហើយចេញពីព្រៃមកអស់ហើយមកទទួលតំណែងជាទីប្រឹក្សារបស់សម្ដេចសង្ឃជាទីប្រឹក្សាអីក្នុងវគ្គអីព្រៀបប្រងអស់ហើយដើម្បីមករងចាំការពារទប់ទល់ជាមួយនឹងទេវតាកាន់កភ្លើងមូលហេតុគឺអញ្ចឹងតើពួកទេវតាកាន់កភ្លើងបើខ្ញុំគិតឃើញថាអញ្ចឹង ព្រោះអទេអាទេវតាកាន់កំភ្លើងហ្នឹងហើយហ៊ុនសែនហ្នឹងហៅទេវតាទេវតាឆ្នាំហ្នឹងចុះមកកំភ្លេចយកកំភ្លើងមកផងជួយខ្ញុំផងទេវតាខ្ញុំតល់ច្រកហើយណាហ្នឹងហើយអាតាបោះហើយគេហៅតាបោះមកមកនេះហេតុតែគេហៅតាបោះមកតែងតាំងហេតុតើអើគាត់ចង់ដល់ឃើញមកអញរំលែកសង្គ្រោះជាតិទៅអូអញធូនទ្រូងណាមានណាមកដំដែអំណាចវិញបានអញធូនទ្រូងអញរំលែកវាបានអញចាប់មេវាដាក់សង្គ្រោះជាតិ មិនឃើញថាជោគជ័យហើយដល់ពេលឥឡូវឃើញភ្លើងទៀនប្រជាពលរដ្ឋខ្មែរចូលរួមគ្រប់គ្រងគណៈបកភ្លើងទៀនប្រើគ្រប់វិធីសម្លុកគម្រាមកំហែងបំផិតបំភ័យគ្រប់រូបភាពណាដើម្បីដើម្បីធ្វើម៉េចឲ្យអត្តពលនៃគណៈបកភ្លើងទៀនធាក់ចុះប៉ុន្តែ នៅតែទទួលបរាជ័យថែមទៀតថោកទៀតថ្មីថ្មីនេះថ្មីថ្មីនេះឃើញខ្មៅខេង ហ្នឹងហើយឃើញឃើញតាខ្មៅខេងឃើញតាខ្មៅខេងចេញមកនិយាយអឺគាត់និយាយថាម៉េចឥឡូវហ្នឹងគម្រាមនៅកន្លែងណាអូយតាខ្មៅខេងយូយច្រើនណាស់ហើយតាឯងនិយាយចឹងតាឯងខ្ញុំថាតាឯងគួរតែទៅ ទៅពេទ្យឲ្យឲ្យពេទ្យយកចប់កាត់កាយឯកជាតិតាឯងហ្នឹងហើយទៅបកស្បែកភ្នែកតាឯងចេញឬក៏កាត់វ៉ែនតាមួយសាទៀតទៅ ផ្សព្វផ្សាយគឺថាតាមបណ្ដាញ Facebook គឺគ្រប់កន្លែងបងប្អូនយើងគាត់បង្ហោះគាត់ផ្សាយគ្រប់ទីកន្លែងអំពីភាពអយុត្តិធម៌ការគម្រាមឥឡូវខ្ញុំប្រាប់តែឯងមួយខ្ញុំនៅឆ្ងាយណាស់បានស្រីមុំមានមានមួយឈ្មោះបានស្រីមុំចវាយខេតបៃលិនណាវាគម្រាមកំហែងគេខ្ញុំប្រាប់មួយឲ្យច្បាស់ចឹងហ្មងបានស្រីមុំសំតិចសំតិច អឺបងបងកំរស់គាត់ថាអត់ខំដែរចូលបងខ្ញុំអខោនតែមួយនេះដែលប្រើបានសូហ្វីពេជ្រខ្ញុំខ្ញុំចូលខ្ញុំចូលអត់បានទេបងផ្សេងផ្សេងទៀតខ្ញុំខូចអស់ហើយចូលតែមួយហ្នឹងឯងដែលប្រើបានយ៉ាតែបងអាចអខោននោះខោតែមួយទេបងអខោន5 Facebook ស៊ីអស់ហើយអានេះមួយ Facebook ស៊ីទាំង5នៅសល់តែមួយហ្នឹងតិតក់តិតក់ដែលណាផ្ញើស្អីផ្ញើអីក្នុងនោះខ្ញុំអត់ខ្ញុំអាចចូល បានខ្ញុំអាចជួយបានទាំងអស់ខ្ញុំចូលអត់បានទេបងហ្នឹងហើយខ្ញុំបងឯងបងឯងក៏អត់ចូលហ្នឹងណា ចាហើយបើសិនជា account មួយនេះបងឯងអត់តន់ friend ជាមួយខ្ញុំក៏ call អត់ចូលដែរតើ friend ជាមួយខ្ញុំ call ចូលឡើងចាលោកនេះគ្មាន គ្មានអ្វីទៀងទាត់ទេ ចូលសោនៅអំពើល្អឲ្យបានច្រើន ដើម្បីគេឈ្មោះដល់ខ្មែរចំនួនក្រោយអឺយើងយើងនិយាយអញ្ចឹងប៉ុន្តែយួនវាអត់គិតអញ្ចឹងឯងយួនវាសាងតែអាក្រក់ណា ពីមួយចំនួនទៅមួយចំនួនធ្វើម៉េចដើម្បីយកទឹកដីយើង យើងឃើញយូនប្រើគ្រប់វិធីបំផ្លាញខ្មែរសម្លាប់ខ្មែរប៉ុន្តែជាបន្តបន្ទាប់យើងដែលឃើញថាយើងអាចរក្សានៅអ្វីដែលជារបស់យើងបានទេយើងជានិច្ចកាយយើងបាត់បង់ទឹកដីជាបន្តបន្ទាប់ខ្ញុំឥឡូវមិននិយាយថាខ្ញុំមិនជឿទេពាក្យចាស់បុរាណខ្ញុំជឿណាខ្ញុំគោរពតាមប៉ុន្តែកន្លែងខ្លះយើងកុំដាក់ចិត្តងប់ងល់ទៅនឹងពាក្យនឹងពេក កុំស្លាប់ដូចពស់រស់ដូចកែបសុំទោសមកខ្ញុំសុំកាត់តិចនោះស្អីនាងបានសេរីមុំគឺជាអតីតសេរីការ៉ាអូខេហ្នឹងហើយអូខ្ញុំមិនដឹងគាត់ជាស្អីមិនដឹងតែគាត់ថានាងហ្នឹងហើយដែលទៅសេដែលប្រើសំណេរបំផិតបំភ័យណ៎សុំខ្ញុំសុំកាត់តិចមកពេកគេជាអតីតស្រីក្រៅអូខេណាហើយគេអាចធ្វើជាស្អីគេប្រធានខេត្តប្រធានស្អីហ្នឹងបានណាណាចង្វាយខេត្តបៃលិនចង្វាយខេត្តបានណា ហើយមួយទៀតសម្ដីហ៊ុនសែនហ្នឹងហ្មងអឺគាត់ណាខ្ញុំចេញមកលេងសើចតិចតួចច្រៀងរាំស្បែងតិចតួចមើលងាយនិយាយពីអសរោះជេរគេមើលងាយហ្នឹងហើយគេជាលក់អ្នកលក់ខ្លួនហ្នឹងធ្វើសំផឹងផងបានស្រីមកគេទៅធ្វើគេទៅធ្វើគេទៅធ្វើសវាយខែកនាំគ្នាទៅចំតិតគ្រប់លន់ណាអត់មានបនមានសាក់ខ្លះចំតិតគ្រប់លន់គាត់ថាតាសសខ្មៅនោះជាទីញមងទេក្មួយស្រីទាំងពីរ ខ្ញុំអត់ដឹងថាគាត់ទីងមងឬទីងមាំងមិនបងឯងតាខ្មៅខេងហ្នឹងតែគាត់ខ្ញុំឃើញសម្ដីគាត់ចេញមកគាត់ថាឥឡូវចាប់នៅកន្លែងណា គេគម្រាមកំហែងកន្លែងណាយកផ្ោះតាំងមកថាតាគាត់តែឯងនិយាយចឹងខ្ញុំប្រាប់មួយបានស្រីមុំហ៊ុនសែនប្រើភាសាគម្រាមកំហែងពលរដ្ឋខ្មែរងើបឡើងកន្លែងណាកំចាត់កន្លែងហ្នឹងហើយទី2ហ៊ុនម៉ានីបើតាបើតាចង់ដឹងច្បាស់ខ្ញុំផ្ញើឯកសារឲ្យតាណាតាខ្មៅខេង ខ្ញុំមានឯកសារហ៊ុនម៉ាណីសរសេរទាំងអស់ខ្ញុំមានសម្លេងហ៊ុនសែនគម្រាម កំហែងបំផិតបំភ័យពលរដ្ឋខ្មែរទាំងអស់បើតាខ្មៅខេងឯងចង់បានខ្ញុំឲ្យណាតាខ្មៅខេងខ្ញុំឲ្យតើតើហ៊ុនម៉ាណីគម្រាមកំហែងពលរដ្ឋខ្មែរថាម៉េចហ៊ុនសែនគម្រាមកំហែងអ្នកប្រជាធិបតេយ្យថាម៉េចគម្រាមកំហែងសកម្មជនគណៈបកភ្លើងទៀនថាម៉េចបាន ស្រីមុំគម្រាមកំហែងថាម៉េច រូបភាព នៅតាមតំបន់នីមួយនីមួយដែលគេដើរបំផ្លិចបំផ្លាញនៅគណៈបកភ្លើងទៀនគម្រាមកំហែងសកម្មជនរបស់គណៈបកភ្លើងទៀនឲ្យទៅដកឈ្មោះចេញបំផិតបំភ័យមិនខ្លះបើតាខ្មៅខេងអីចង់បានតាក់ទងមកខ្ញុំមកខ្ញុំផ្ញើឯកសារឲ្យបើតាឯងធ្វើដល់រដ្ឋមន្ត្រីក្រសួងការបរទេសចោលមកទៀតគ្រប់គ្រងបានតាក់ទងមកខ្ញុំមកត្រឹមតែជាស្រីមេផ្ទះតាមតាមរាយ Facebook ទេប៉ុន្តែដឹងរឿងអស់តាក់ទងពីស្រុកខ្មែរ អាចមានឯកសារឲ្យតឯងបានណាបើតឯងខ្វះសមត្ថភាពសពថ្ងៃតឯងចេញមកនិយាយនិយាយដូចចេញមកម្ដងម្កាអន់ជើងឆ្កែខ្ញុំទៀតព្រោះអត់ប្រយោជន៍ខ្ញុំឃើញសម្ដីគាត់ចេញមកនិយាយជូនកាខ្ញុំមិនតែសង្វេគហ្មងអឺតកតងនឹងខ្មែរក្រហមក្បាលរឹងនៅប៉ៃលិនទីបញ្ចប់ បនពេសារីដូចផ្សិតជាស្អីស្អីខ្ញុំមិនដឹងទេតែគាត់ថាបានត្រីម៉ងគាត់ខ្ញុំដឹងថាបច្ចុប្បន្ននាង គឺជាចវាយខេតបៃលិនប៉ុន្តែសម្ដីនាងបើពួកខ្ញុំក៏បានចេញភាសាឲ្យនាងបង្ហាញណាភាសាញុះញង់លាពាត់បំផិតបំភ័យហើយមានឯកសារជាច្រើនដែលបង្ហាញពីការធ្វើទុកបុកម្នេញពីរបបក្រុងភ្នំពេញណាមកលើសកម្មជន របស់គណៈបកភ្លើងទៀន ហើយក្នុងនាមយើងជារដ្ឋមន្ត្រី ក្រសួងអីក្រសួងគេហាសក់ខ្មៅខេងរដ្ឋមន្ត្រីក្រសួងគេបងប្អូនអឺក្រសួងនេះអឺការបរទេសក្រសួងការបរទេសហ្នឹងហើយហ្នឹងហើយហើយឆ្លើយថាមិនដឹងជាអ្នកការពារសន្តិសុខប្រទេសហ៎ហើយមកឆ្លើយមកភ្លើអញ្ចឹងបាទចាស់ម្ដីចំប្រចប់មុខមិនភ្លឺភ្នែកនិយាយមកបកណៃក្មេកគេធ្វើជាភ្លើអញ្ចឹងគឺជាពាក្យដោះសារ គេអត់ចង់រកដំណោះស្រាយគឺជាពាក្យដោះសាររបស់គេហ្នឹងហើយបើសិនខ្វឿងខ្វៅប៉ៅហៅបានស្រីហ្នឹងហើយភាសាដែលសខេងខ្មៅខេង ដែលគាត់និយាយថាណាតើគេករៀននៅកន្លែងណាស្អីក្រសួងមហាផ្ទៃហ្នឹងហើយណាអាហ្នឹងគឺជាក្រសួងការពារជាតិចាក្រសួងមហាផ្ទៃចាហ្នឹងហើយគឺមហាផើមមហាផើមមហាផ្ទៃអាហ្នឹងវាស៊ីទៅផើមហ្នឹងគឺ សួរមកផើមអាតប្លេងផើមរបស់គ្នាផើមរបស់គ្នាអាអាប្លេងក្បាលនឹងណោះវាចែកគ្នា សម្រាប់អាប្លេងអូនមិនថាពួកអាប្លេងតាហ៊ានហ្នឹងវាផឹកតផើមគ្រប់គ្នាអស់ហ่ะមិនថាហ៊ុនសែនមិនថាមនីមិនថាអាម៉ណែតវាតែមួយទេក្រុមវានឹងវាចែកគ្នាសំដែងទេ វាធ្វើជា អាមួយចឹងទៅធ្វើជា slot ធ្វើជាទៅដោះស្រាយហើយអាមួយក្រុមទៀតចឹងទៅទៅធ្វើបាប ប្រជាពលរដ្ឋខ្មែរហើយធ្វើអាក្រមទៀនទៅដោះស្រាយបញ្ហាឲ្យវាចែកគ្នាសំដែងទេគ្នាវាទេពួកអាក្រសួងមហាផ្ទៃប្រពន្ធវាតងន់តែ9ខែអានោះតងន់ប្រហែលខែចេះកើតសោះប្រហែលឆ្នាំហើយនឹងអត់ចេះកើតសោះមួយមួយកប៉ោងកប៉ោងគ្រប់គ្នាយ៉ាតែតែពួកសាក្រសួងមហាផៅមហាប៉ោងហ្នឹង អញ្ចឹងវាផៅដោយសារពួកអាមេវាយកបៀចែកឲ្យហ្នឹងឯងផឹកឲ្យសង្វឹងឲ្យណានេះឯងសង្វឹងឯងដុសក្បាលពួកអាណានេះអាពួកអាចោយួនអាណាហ្នឹងអាគ្រឿងញៀនអាគ្រឿងអាភៀនណាឯងកុំខ្វល់ទៅចាប់វាតែឯងមិនទៅធ្វើការទេណាឯងអ្នកយកតែអំណាចឯងឯងសង្វឹងវល់វល់វល់វល់តិចតិចឯងដេញចោលចាក់ចោលមិនតាន់ទេព្រោះចោលទៅតែគ្នាអញទេអារបស់យកអញឲ្យឯងផឹកចឹងបាញ់ចឹងចាត់ ខ្ញុំជឿខ្ញុំឃើញជិតជិតចូលឆ្នាំជិតចូលកំណាច់ចូលឆ្នាំខ្មែរប្រពៃណីជាតិនេះគេបំពល់ណាគេគួរតែផ្សព្វផ្សាយឲ្យថាឲ្យបងប្អូនពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នក្នុងការបើកបរកុំផឹកគ្រឿងស្រវឹងហើយខ្ញុំក៏សូមក៏សូមสนับสนุนទៅដល់សមត្ថកិច្ចចង់ផឹកក៏ផឹកទៅគ្មានអ្នកណាគេហាមឃាត់ទេ ពេលជួបជុំគ្នាសบายប៉ុន្តែសូមកុំថត់ទៅវាអាវ៉ាសែអាណាធិបតេយ្យណា ក្រុមឯកសន្តានជាកងសមត្ថកិច្ចហើយទៅទទួលស្រាបៀបើថាទៅហ៊ុនសែនទៅវា វាដល់គុតទៅហើយធ្វើម៉េចគ្នាហ៊ុនសែនដឹងថារៀនបានថ្នាក់ទីប្រមាណចំណេះដឹងមានកម្រិតហើយយើងទៅធ្វើតាមទៅអីពួកអញ្ចឹង ហ្នឹងហើយព្រោះអញ្ចឹងមិនថាប្រទេសនឹងប្រទេសមួយទាំងមូលសិតតបអីសិតតកតិបណ្ឌិតណាសិតតអុកញ៉ាសិតតស្អីណារៀនសញ្ញាបត្របានថាស្រាប់តែហ្នឹងហើយស្រាប់តែណែស្រាប់តែមើលការដឹកនាំទៅមើលការទៅទៅចែករង្វាន់អំណោយចូលឆ្នាំទៅយកបៀងរាប់កេះកេះយកទៅទៅទៅទៅចែកអំណោយដែលដែល CPA សន្តានបលិសទៅរៀនគួរអស់សំណោយតតតែមែនតែន ព្រះបលិសទាហានជា ជាអ្នកដែលជាអ្នកដែលទៅចាប់គ្រឿងស្រវឹងពលរដ្ឋខ្មែរផឹកស្រវឹងណាផឹកស្រវឹងជិះម៉ូតូជិះឡានណាធ្វើខុសច្បាប់ចរាចរណ៍ស្រាប់តែឯងទៅទទួលគ្រឿងស្រវឹងស្លៀកពាក់ឯកសារគ្រឿងស្រវឹងជាអាចចៅក៏ស្រវឹងអាពលរដ្ឋក៏ស្រវឹងអាបលិសធានក៏ស្រវឹងស្រវឹងមកប្រទេសស្រវឹងទាំងអស់គ្នាអាណាចាប់ណាឥឡូវហ្នឹងណា ហើយមានមាននិយាយតាក់ទងគ្រឿងស្រវឹងណាកើតកើតមាន បញ្ហាបំផ្លាញអសន្តិសុខសង្គមច្រើនណាស់ណាមិនថាគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍អំពើហិង្សាក្នុងគ្រួសារការរំលោភនៅផ្លូវភេទណាគឺថានេះគឺថាបង្កបញ្ហាច្រើនណាស់តាក់ទងគ្រឿងស្រវឹងព្រោះតែគ្រឿងស្រវឹងមនុស្សស្លាប់អំពើហិង្សាក្នុងគ្រួសារការចាប់រំលោភ គឺមានគ្រប់រូបភាពគឺនៅនៅនៅស្រុកខ្មែរនេះជួនកាលក្មេងអាយុប្រហែល7ឆ្នាំក៏ត្រូវទទួលរងនឹងការចាប់រំលោភដែរអានឹងដោយសារអីដោយសារគ្រឿងស្រវឹងខ្ញុំឃើញអត់មានច្បាប់ទម្លាប់ខ្ញុំឃើញវីដេអូមួយខ្ញុំបានផុសខ្ញុំបាន share ដែរគឺអណោយធម៌មែនទែនកូននោះវាយម្ដាយមិនដឹងជាកូននឹងស្រវឹងឬក៏កូននឹងវាគ្រឿងញៀនឬក៏កូននឹងវា ធម្មតាក្នុងក្រុមគ្រួសារក្រក្រីក្រ គ្នាជាយុវជនដែលត្រូវមានស៊ីមានចុកមាន ហូបត្រូវការស្លៀកពាក់ហឺហាសពបែបយ៉ាងទាំងហ្នឹងតែអញ្ចឹងទៅអាចម្ដាយក្រអាចកូននឹងវាសុំលុយមិនបានឬក៏ធ្វើយើងអត់ដឹងទេក្នុងក្រុមគ្រួសារហ្នឹងប៉ុន្តែឃើញវាយម្ដាយក៏តែមែនតែម្ដាយគាត់ដាក់លក់អីនៅតាមខ្នល់អញ្ចឹងអញ្ចឹងអាអាអាគ្រឿងអាគ្រឿងអារឿងដែលថាកូនវាយម្ដាយសពបែបយ៉ាងទាំងអស់ហ្នឹងគឺដោយសារតែ នៅដោយសារតែរដ្ឋាភិបាលយើងអសមត្ថភាពនិងបណ្ដុះបណ្ដាលនឹងជួយដល់អ្នកក្រជួយដល់យុវជនយុវជនដែលណាលើសពីអាយុ8ដល់10ស្រុកខ្មែរយើងបើសិនជាក្នុងក្រុមគ្រួសារហ្នឹងកូនវាអត់មានការងារធ្វើអត់មានអ្វីគឺត្រូវមានវគ្គគឺត្រូវត្រូវមានយ៉ាងម៉េចក៏ដោយត្រូវទៅដូចថាបង្កើតដើម្បីតែជួយជួយគ្នាឧទាហរណ៍ឥឡូវម្ដាយគាត់ក្រ អសមត្ថភាពអត់ឲ្យមានអត់មានអីកូនទៅរៀនអញ្ចឹងរដ្ឋាភិបាលត្រូវបង្កើតអ្វីមួយដើម្បីយកកូននឹងយកមកដើម្បីឲ្យជួយបណ្ដុះបណ្ដាលឲ្យកូននឹងទៅរៀនយើងវាអត់មានអាកន្លែងហ្នឹងយើងអត់មានកន្លែងថាជុំកោយុវជនខ្មែរខ្លះគឺគាត់ចង់រៀនសូត្រប៉ុន្តែឪពុកម្ដាយម្ដាយគាត់គាត់អសមត្ថភាពអត់មានអីអញ្ចឹងអញ្ចឹងគាត់អ្នកខ្លះគឺគាត់អាចទៅធ្វើការចុះអ្នកខ្លះតែគ្នាអត់ទៅធ្វើការឡើយគ្នាឡើយស្អីគេជក់គ្រឿងញៀនម្ដងទៅវាញៀនដល់វាញៀនទៅអត់អាចទៅរៀនទៅសូត្រធ្វើការអ្វីបានអញ្ចឹងមានតែដើរលួចដើរឆក់ដើរប្លន់អញ្ចឹងទៅ ណាឬក៏កុមារអញ្ចឹងដែរគឺវាមានគ្រប់រូបភាពទាំងអញ្ចឹងអរដ្ឋាភិបាលយើងគឺអត់មានការជួយជ្រោមជ្រែងដើម្បីតែជួយជួយបន្ធូរបន្ថយក្នុងក្រុមគ្រួសារណាដែលក្រីក្រ ដែលមានកូនអសមត្ថភាពជួយក៏អត់មានជួយកន្លែងហ្នឹងអញ្ចឹងឲ្យធ្វើឲ្យយុវជនហ្នឹងគ្នាត្រូវការលុយត្រូវការអ្វីដើម្បីហូបចុកដើម្បីអ្វីអញ្ចឹងទៅអាចទៅទៀម្ដាយម្ដាយអត់មានឲ្យអញ្ចឹងក៏អាចធ្លាក់ខ្លួន ទៅប្រើអពើហិង្សាទៅវាយម្ដាយខ្លួនឯង អាហ្នឹងវាមានគ្រប់រូបភាពទាំងអស់ហើយយើងមិនមែនឃើញទៅតែមួយហ្នឹងឃើញច្រើនហើយផលប៉ះពាល់ណាព្រោះតែគ្រឿងសង្វឹងរង ផលប៉ះពាល់ខ្លាំងសម្រាប់សង្គមខ្មែរមិនថាអំពើហឹង្សាមិនថាគ្រោះថ្នាក់ចរាចរណ៍មិនថាការចាប់រំលោភនៅផ្លូវភេទគឺថារងផលប៉ះពាល់ខ្លាំងណាស់សម្រាប់សង្គមខ្មែរចោះហេតុអ្វីក៏មេដឹកនាំនឹងគេនៅតែអត់យកចិត្តទុកដាក់ដើម្បីទប់ស្កាត់ហើយបងប្អូនមើលតាមមហាវិថីធំធំនៅនៅ ទីក្រុងភ្នំពេញ តាមដងផ្លូវគឺថាអាផ្លាកការផ្សាយពាណិជ្ជកម្មគ្រឿងសង្វឹងបើប៉ុណ្បប៉ុណ្ណាណីកលេសទៅកលៀនណាក៏ឃើញដែរហើយសត្វតា idol ផឹកគ្រឿងសង្វឹងផ្សាយសត្វតា idol តារាចម្រៀងល្បីល្បីមានពួកតារា10មកយូរយើងយើងមើលឃើញយើងកលេសទៅមើលស្រុកខ្មែរទៅគេមានបណ្ដុះបណ្ដាលយុវជនប៉ុន្តែយុវជនតែគេបណ្ដុះបណ្ដាលហ្នឹង យុវជនដូចខាងពួកអាម៉ាណែតអីគឺគេបណ្ដោះបណ្ដាលតែគ្នាគេបាក់ពួកវេក្រុមគេគឺដើម្បីតែ យកមកវាយប្រហារមកគៀបសង្កត់នៅគណៈបពប្រឆាំងគេអត់មានគំនិតថាពួយផ្ដាំអាយុវជនជាទូទៅនេះសំទោសសូហ្វីខ្ញុំចង់អានសំណេរ comment មួយរបស់កៅ LN គាត់ថាធ្វើអ្វីក៏សមដែរលោកអើយគេអត់ខ្វល់ថាវាអាប់អោនប្រទេសជាតិយ៉ាងម៉េចគ្រឿងស្រវឹងដាក់ តង់ផ្សព្វផ្សាយអត់ចេះឈឺក្បាលគិតដល់ក្មេងៗតូចតូចជាការពិតរងផលប៉ះពាល់ខ្លាំងណាស់អាគ្រឿងសង្វឹងនេះសូម្បីតែក្មេងពេលណាជួនកាលអាក្មេងជួនកាលរៀនសូវប៉កែតុកសិចផងអីផង ចេញមកដល់ក្រៅខូនគ្រឿងសង្វឹងផ្សាយដាក់ទៅក្តៅក្តៅតិចតិចអូតិចខួរអែមសង្វឹងឲ្យឆ្ងាញ់ផឹកហើយតែយើងនៅស្រុកក្រៅទៅយើងមើលឃើញទៅយើងរីគុណអ្នកក្នុងស្រុកខ្មែរក៏គ្នាទ្រាំបានក៏រីគុណដែរតើខ្ញុំឃើញម្នាក់មួយណានោះ ហ្នឹងហើយហ្នឹងហើយគឺគេចេញមករិះគន់ដែរហើយយើងមើលឃើញណាបើសិនយើងមើលឃើញថារដ្ឋាភិបាលយើងវាអសមត្ថភាពមែនហើយប៉ុន្តែគេអត់យកចិត្តដាក់ជាឲ្យយុវជនជាទូទៅគេត្រូវបង្កើតឲ្យមានយុវជនជាទូទៅត្រូវបង្កើតក្រមឬក្រសួងសម្រាប់យុវជននឹងតែម្ដងពេលណាយុវជនឪពុកម្ដាយអសមត្ថភាពឧទាហរណ៍ម្ដាយអសមត្ថភាពត្រូវប្រមូលយុវជននឹងមកបណ្ដុះបណ្ដាលឲ្យរកការងារឲ្យធ្វើដូចយើងនៅស្រុកនេះអញ្ចឹងណាយើងនៅស្រុកនេះអញ្ចឹងយុវជនដែលលើពីអាយុ ខ្ជិលរៀងខ្ជិលសោតគេបញ្ជូនទៅម្ដុំហើយកន្លែងនេះគេដាក់មើលគ្រប់គ្រងបញ្ជូនបណ្ដុំបណ្ដាលហើយមានជំនាញហើយបញ្ជូនឲ្យទៅធ្វើការគេមើលថែទាំយុវជនហ្នឹងគេយកចេញពីឪពុកម្ដាយតែក្នុងស្រុកថៃវាអត់មានវាអត់មានថាក្រសួងណាដើម្បីបណ្ដុះបណ្ដាលអឺគិតអនាគតពីឲ្យឲ្យយុវជនទៅអនាគតវាអត់មានហ្នឹងហើយគឺខ្មែរយើងគាត់ថារស់តាមយថាកម្មត្រូវទៅដល់ខ្យល់ទៅខ្លួនឯងត្រូវរកការងារខ្លួនឯងត្រូវវេទៅខ្លួនឯងអាហ្នឹងគឺថាអសម្បត្តិវា40ឆ្នាំហើយវាអង្គុយតែអួតអង្គុយតែអួត អស្ចារ្យសម្បើមណាស់គួរថោកទៀតអត់នេះដូចគង់រេណូគាត់មានភាសាថាវាជាយុទ្ធផឹកផឹកផឹកឡើងផឹកឡើងចង់ងាប់ខ្លួនដើម្បីដេញតាមយកម៉ូតូមួយហើយមួយមួយទៀតយងច័ន្ទគាត់ថា ជាវិធីគេសម្លាប់ខ្មែរដោយប្រយោលវណ្ណាដូគាត់ថាវណ្ណាដូគាត់ថានយោបាយយួនវាបំពល់ខ្មែរគ្រប់រូបភាពនៅស្រុកខ្មែរសប្តាហ៍ថ្ងៃនេះគេមិនមែនសម្រាប់ខ្មែរតាមរយៈរូបភាពគ្រឿងស្រវឹងឬគ្រឿងញៀនទេ គ្រឿងពីលីអាវ៉ាស័យជាច្រើនទៀតដែលគេកំពុងតែសម្លាប់និងបំផ្លាញខ្មែរតាមរយៈតាំងពីចំណីអាហារតាំងពីគ្រឿងគ្រឿងលេគ្រឿងអីគឺគេបំផ្លាញសុខភាពខ្មែរគឺគេសម្លាប់ខ្មែរខ្មែរយើងឥឡូវគឺឆ្អឹងហ្មងឧបមាមានសង្គ្រាមទៅតតាំងមកគេត តាំងអធ្នាទេហើយមើលទាហានខ្មែរចេះអីគេរ៉ូម៉ានីហ្សូនទាហានខ្មែរណាបើឲ្យទៅច្បាំងច្បាំងរ៉ូម៉ានីហ្សូន មិនតែច្បាំងឯណារត់ឯណាក្រាបលូនអីអត់ទេបើថាឲ្យលូនអីនោះកក្បាលពោះលូនរួចទេ មើលមេតាហ៊ានណាដោយស្អីហ៊ីងមិនហៀងតែឲ្យលក់តែឲ្យទៅធ្វើសង្គ្រាមមើលរត់បានតែម៉ាត់តា10ចំតារត់តា1គីឡូហ្នឹងឯងធ្លាក់ដាដែរបើក្បាលពោះធំម៉ាំងម៉ាំងហ្នឹងរត់ឲ្យរួចអាហ៊ីងអាហ៊ីងប៊ុនហៀងវាមិនមែនតាហ៊ានណាវាជាជាអង្គរៈតែវាជាមេអង្គរៈតា យកគាត់ណាអង្គរៈការពារហ្នឹងហើយ អាអាទាបាញ់អាវាទៅមេតាហ៊ានហ្នឹងហើយអាហ៊ីងហ្នឹងវាជាអង្គរៈវាបង្កើតអង្គរៈវាដើម្បីការពារអំណាចហ៊ុនសែនហ្នឹងឯងណាដែរណាខ្មោចមកកគុកមិនរស់ឈ្មោះមួយល្អជាអំដាក់ដាក់ទាបាញ់វាមិនហ៊ានដាក់វាខ្លាចណាវាធ្វើអំពើអាក្រក់ចឹងដាក់យកឈ្មោះខ្មោចដាក់ខ្លាចខ្មោចអូសក្បាលវាទៅឋាននរកអីម៉ែក្មេងអត់យល់យកមកតែអានេះយកយកឈ្មោះអញបណ្ដាញអូហើយមកសិនហ្នឹងឯងអញ្ចឹងវាសុកចិត្តដាក់ឈ្មោះអាក្រក់ដល់ឲ្យវារស់ ហ្នឹងហើយដាក់មែនតើហ្មងពួកខ្ញុំមានកម្រងឲ្យបងប្អូនតើខ្ញុំឃើញអាវីដេអូហ្នឹងបង្ហាញអំពីរឿងគ្រឿងសង្វឹងហ្នឹងខ្ញុំមើលឲ្យខ្ញុំហួចចិត្តហ្មងហួចចិត្តត្រង់ថាស្លៀកពាក់ឯកសន្តានវាហួចចិត្តហ្មងទៅទទួលស្រាបៀហើយឥឡូវហ្នឹងគេអូតម្រង់ជួបងប្អូនណាយបើវែងណាស់នេះសតតែយុវជនឈរចាំទទួលស្រាបៀហើយក្រុមហ៊ុនណាក្រុមហ៊ុន គេមកនេះហើយផ្សាយទៀត ហីវាលុយត្រង់ខ្លាំងតែហ្មងចាំមើលចាំមើលយើងវិរ័យរ៉ាប់គេ បំពុកបលិសទាហានដើម្បីយកចិត្តបលិសទាហានការពីអំណាចរបស់គេការរឿងចូលឆ្នាំក៏គេចែកលុយបលិសទាហានចូលឆ្នាំចិនក៏គេតេអៀបលិសទាហានវាខុសច្បាប់តែគឺវាខុសនៅស្រុកគេនេះគេឲ្យមែនណាគាត់តែគេមិនឲ្យអញ្ចឹងឯងគឺគេឲ្យឧបមកទីហោគេឲ្យលុយបំណាច់ឆ្នាំដូចទីហោប្រាក់ខែ2 10ខែគេឲ្យមកលើសមួយខែវា3 10ខែគេចូលក្នុងកងឲ្យតែម្ដង ណែគេអត់មានទៅអីណាដើរលួចបើកទីអីឲ្យហើយប៉លីសទៅហ៊ានមកទោសអើយមិនមើលងាយប៉លីសហ៊ានខ្វែងខ្លាចតែគ្នាក្រលោកអើយទៅសុំទានគេហើយជាពាក់អីសន្តានប៉លីសទៅហ៊ានទៅទទួលអញ្ចឹងគឺនឹងគាត់ថាមើលទៅវាអាក្រក់មើលមែនតែនវាអត់មានតម្លៃសូម្បីតែបន្តិចណាអត់អត់មានតម្លៃយ៉ាហើយអញ្ចឹងទៅយើងមើលទៅឃើញថាខ្លួនឯងយ៉ា និយាយពីលេហ្នឹងកែវកែវ LN គាត់ថានិយាយអំពីលេលាប3ថ្ងៃសម៉ត់ខូចអស់កោសិកាស្បែកឥឡូវគេផ្សាយពីលេលាបទៅហោះទៀតនោះសហោះពីមានអសហោះទៀតមកបែរអនាគតទៅ ខ្មែរយើងមហារីស្បែកប្រុសប្រុសប្រុសប្រុសមហារីកាពះមហារីសួតណាផឹកជក់ណាហើយដល់ពេលយុវវ័យបំពល់ទៅដោយគ្រឿងញៀនយើងនៅអីទៀត ហើយចំណីអាហារសត្វជាតិគីមីគេបំផ្លាញសុខភាពខ្មែរគ្រប់រូបភាពអានេះដោយសារអីយើងមានមេដឹកនាំខ្លាំងល្ងង10គុតអត់ដឹងអីអត់គិតគូរអំពីបញ្ហាសុខភាពហ្នឹងហើយផឹកផឹកផឹកវាយគ្នាពេញរោងការហ្នឹងនៅរោងការកន្លែងណាផឹកវាយគ្នាវល់ពេញហ្នឹងឯងតែយើងមើលឃើញថាស្រុកខ្មែរស្រុកខ្មែរពេលពេលចេញច្បាំង ប្រហែលជាគេច្បាំងគេរំម៉ានីសូនអីក៏អីមិនដឹងទេខ្ញុំមិនដឹងទេណាព្រោះខ្ញុំឃើញខ្ញុំតាមរំខ្ញុំសរសើរស្រីស្រីសុកខ្មែរសើស្រីសុកគាត់ប្រកែផឹកណាអូគាត់ដាក់ដាច់ដាក់ដាច់ហ្មងខ្ញុំនិយាយតាមត្រង់ម៉ៃក្មេកគាត់អត់យ៉ាប់ជាងខ្ញុំទេខ្ញុំគ្រាន់ចេះផឹក50ឆ្នាំជាងទំរៀនចេះផឹកតិចតិចចេះតែផឹកអាស្រាប់អែមអែមទៀតអាអាអត់ចេះប៊ីអត់ចេះផឹកឯហ្នឹងហើយ ស្រាក្រហមទិញកណាផ្អែមផ្អែមណាដូចទឹកផ្លែឈើអីទិញមកញ៉ាំនឹងចេះបើថាគេលឺនឹងអត់ចេះហ្នឹងហើយហើយបើញ៉ាំស្រាឆ្នាំពេលបាយបន្តិចទៀតខ្ញុំបិទចំបោះបិទមាត់ខំទ្រាំលេបតែហេតុចង់ស្អាតតែទ្រាំទៅហ្នឹងហើយទឹកបន្តិចបន្តិចពេលបាយបន្តិចហ្នឹងហើយបើនៅស្រុកខ្មែរអត់ទេក្តៅគេមក short គេហ្នឹងហើយណមក short ពី short គេហ្នឹងអូដាក់ដាច់ដាក់ដាច់បាសបាសសក់ស្រងម៉ៃដៃអាយើងចំណាចំណានេះយើងយើងចំណាចំណានេះយើងយើងយើងផឹកចាញ់គេណាហ្នឹងហើយចាគេប្រកែកផឹកណាស្រុកខ្មែរសុំទៅសើហ្មងស្អីស្អីស្រុកខ្មែរចា អឺបង្ខាទៅណាបង្ខាចូលឆ្នាំណាភីណាគាត់ចូលឆ្នាំគាត់ឡើងទៅបារាំងហើយគាត់ទៅចូលឆ្នាំនៅបារាំងថ្ងៃតែមួយគាត់ឡើងទៅបារាំងហើយខ្ញុំអត់បានទៅណាទេឆ្នាំនេះទៅផ្ទះសាដែរបងខាអត់ទៅទេធ្វើការហ្នឹងហើយខ្ញុំទៅអត់បានទេដោយសារអីដោយសារខ្ញុំអត់ហ៊ានទៅខ្ញុំខ្លាចកូវីដ ហ្នឹងហើយហើយដល់ពេលយើងមើលឃើញយើងមើលឃើញយើងមើលឃើញកាលនៅស្រុកខ្មែរវាវាវាអញ្ចឹងហើយពង្វក់រឿងផឹកហើយអាស្អីគេអាផ្លាកអាផ្លាកបៀផ្សាយពាណិជ្ជកម្មបៀហ្នឹងអូនិយាយពីបបានបបានណៃផ្លាកឡើងទំហែតម្រង់ជួលផើចេះបើតែរៀបហ្មងនៅតាមផ្លូវតាមដងវិថីហ្មងច្រើនតែមែនទែនហើយខ្លាចពលរដ្ឋខ្វាក់ភ្នែកមើលមិនឃើញអីហ្នឹង អាផ្សាយពាណិជ្ជកម្មនៅតាមទូរទស្សន៍ផងតាមស្អីផងតាដាក់អាផ្លាស់នឹងតាមខ្នល់យ៉ាងទៀតមើលទៅគឺថាសន្ធើសន្ធើហ្មង អាផ្សាយអារឿងបៀហ្នឹងណាហ្នឹងហើយហើយឃើញតែចាប់ផ្ដើមផ្សាយពាណិជ្ជកម្មបៀលក់ប៉ុន្តែអត់មានច្បាប់សម្រាប់តែក្មេងអាយុប្រហែលឆ្នាំប្រហែលឆ្នាំកុំឲ្យវាផឹកកុំឲ្យវាស្អីគឺអត់មានច្បាប់ហ្នឹងហើយវានឹងមោទនភាពជាតិខ្មែរណាមោទនភាពជាតិខ្មែរយើងមិនដឹងថានៅក្នុងស្រាបៀរនោះវាដាក់ជាតិគីមីសម្រាប់ខ្មែរយោធាផងក៏មិនដឹងពីព្រោះ រោងចក្ររបស់ក្រុមគ្រួសារហ៊ុនស្រាប់យើងចាំមើលអាចរំដឹងហួសពេលហើយព្រោះឥឡូវយើងមួយមួយមោទនភាពសង្វាត់នឹងផឹកស្អីលើកដាច់លើកដាច់ហើយថតបង្ហោះបង្ហាញគ្នារហូតមានរូបភាពខ្លះបង្ហាញឲ្យឲ្យក្មេងៗផឹកហើយនាំគ្នាអង្គុយសើចដល់ពេលឃើញស្វឹងអូបើនៅស្រុកនេះគុកបាក់គេដាក់យកកូនបាក់វាម៉ាក់ម៉ាក់នឹងចេញមក ឆ្ងល់ណាស់អត់ខ្មាស់ប្រទេសជិតខាងទេឬចែកប៊ីឲ្យប៉ូលីសមន្ត្រីបងឲ្យបងបើវាចេះខ្មាស់ហ្នឹងវាមិនមែនទៅខ្លាញ់អំណាចទេឆក់គេភ័ណ្ឌគេដើម្បីអំណាចទេអាមនុស្សមុខក្រាស់ណាក្រាស់ជាងស្បែកជើងកង់ឡានទៀតណាហ្នឹងហើយក្រាស់ជាងមុខអាក្រោះទៀតណាអាមនុស្សហ្នឹងចេះខ្មៃនេះមិននិយាយខ្ញុំឃើញខ្ញុំហួសចិត្តខ្ញុំឃើញក៏ខ្ញុំឃើញហើយហើយអាពេលទៅទទួលស្រាបៀហ្នឹងណាអីមែននេះនៅទាំងឯកសន្តានតែម្ដងណាជាប៉ូលីសនៅទាំងឯកសន្តានទៅឈរទទួលស្រាបៀហើយថតបង្ហោះទៀត វាទទួលឲ្យមកសុំមិនងុំថតបង្ហោះទៀតបាក់សក់ហ្មងអេហ្នឹងហើយហើយខ្ញុំអត់ហ៊ានសៀណាខ្ញុំឃើញខ្ញុំអត់ហ៊ានសៀណាព្រោះខ្ញុំខ្មាស់ហ្នឹងហើយយើងហ្នឹងហើយយើង មិនចង់ថាហ៊ឹងស្អីបន្តិចទៅអីបន្តិចទៅឯងប៉ុន្តែក្នុងនាមយើងជា ខ្មែរដែលយើងនៅក្រៅប្រទេសយើងអត់ចង់ឲ្យប្រទេសយើងអាប់មុខអាប់មាត់ទេគឺយើងចង់ ណាយើងចង់ឲ្យពលរដ្ឋយើងមានសុខភាពល្អយើងចង់ឲ្យប្រទេសយើងមានឈ្មោះបោះសម្លេងយើងចង់ឲ្យប្រទេសយើងមានមេដឹកនាំមួយដែលត្រឹមត្រូវណាមិនមែនមានមេដឹកនាំចោលមួយសៀតមួយយៀតថោកកជឿធ្លុះចឹងទេហ្នឹងហើយហ្នឹងហើយយ៉ាពួកអាហ៊ុនសែនណាពួកអាហ៊ុនសែនវាមានកូនវាមានចៅវាចេះបញ្ជូន កូនចៅវាវារើគ្រូគ្រូល្អល្អបង្រៀនកូនវាណាហ្នឹងហើយហើយដល់ទៅពេលណាដល់ទៅពេលខ្មែរវាយកអាមលឹះល្ងង អាមនុស្សល្ងងមកធ្វើជាមេដឹកនាំរបស់ខ្មែរអាមនុស្សឈួតគេមកធ្វើដឹកនាំរបស់ខ្មែរណាហើយឲ្យខ្មែរទៅរៀនតាមយ៉ាងម៉េចដោយយកអាមនុស្សឈួតពេលលាអាវ៉ាសែមកដឹកនាំចឹងហ្នឹងអានោះប្រមាក់ចឹងហ្នឹងគ្រឿងតាមគ្រឿងញៀនតាមគ្រឿងអីសពបែបយ៉ាងឥឡូវបងប្អូនគិតមើលទាំងគេទាំងខ្ញុំតអ្នកណាក៏ដោយគ្រប់គ្នាទាំងអស់ក៏ដោយយើងមានកូនយើងមានចៅគឺយើងចង់ឲ្យកូនមានអនាគតល្អហើយយើងចង់ឲ្យកូនរៀនតាមមនុស្សណាដែលល្អល្អដែលឆ្លាតវៃណាគេបង្រៀនឲ្យឲ្យឲ្យកូនមើលអ្នកដតីអ្នកយកគំរូតាមគេចុះអាមេដឹកនាំនេះ ដែលជាមេដឹកនាំរបស់ខ្មែរនេះដែលវាល្ងងនេះហេតុអីវាប្រាប់ថាឥឡូវខ្ញុំអត់បានអសមត្ថភាពបងប្អូនអញ្ចឹងសូមឲ្យបងប្អូនរកមេដឹកនាំណាដែលល្អបញ្ញាឆ្លៀសវៃមកដឹកនាំទៅព្រោះខ្ញុំអសមត្ថភាពអត់មានអាចអាចអាចដឹកនាំពលរដ្ឋបានទេហេតុអីក៏វាខួរក្បាលចេះគិតអញ្ចឹងផងហើយខ្ញុំចង់និយាយហើយខ្ញុំចង់និយាយប្រាប់មួយទៀតនៅស្រុកខ្មែរខ្ញុំចង់និយាយប្រាប់នេះពាក្យខ្ញុំនិយាយសោះពាក្យពិតណាខ្ញុំអត់មានអត់មានលៀបពណ៌បំភ្លៃទេអូសិនបងខានេះនៅស្រុកខ្មែរណាអត់ចាស់ទេណា មនុស្សនៅស្រុកខ្មែរអត់ចាស់ទេអត់ចាស់ទេច្រាប់ទេដោយសារផឹកអត់ចាស់ទេពូឆាប់ងាប់ពូផឹកទៅឈឺក្ពះហើយជូនតើផឹកផឹកហើយបើកឡានបើកអីទៅមកគូស្នាក់ស្រាចរងាប់អត់តាំងពីក្មេងងាប់តាំងពីក្មេងក្មេងអត់អត់ចាស់ទេនៅស្រុកខ្មែរងាប់ក្មេងអុយឯក្មេង អូអញសង្ស័យចឹងដែរមិនគេអត់ចង់ចាស់អញ្ចឹងទេដើម្បីដើម្បីគេមានមោទនភាពគេអញសុខចិត្តនៅក្មេងអញងាប់ទាំងក្មេងឲ្យគេថាអូអញងាប់ទាំងក្មេងអាយុអញប៉ុណ្ណឹងអឺនៅក្មេងរហូតទៅសាំងងាប់ក្មេងក្មេងពូផឹកផឹកផឹកមួយមួយមួយមួយផឹកលងលេខថ្លើមណាពួកឯងគំថាអញចាស់អញអញអញមកចាស់តនអញផឹកតងាប់មិនឲ្យចាស់ទេអើអញមកចាស់តនទេណាចាស់ហ្នឹងហើយមកចាស់ដោយសារគេផឹកផឹកតលេខថ្លើមហ្នឹង យ៉ាទ្រង់ខ្មែរលីតឥឡូវយ៉ាអីយ៉ាប់មែនហ្មងអារបបរៀតឆាងឈួតពីលាវ៉ាសែនេះវាអត់ខួរហ្មងណាក៏ខ្ញុំប្រាប់ចឹងទៅឥឡូវជេរវាឡើងហត់ហើយមែនតាជេរវាឡើងឈឺកហើយហ្នឹងណាហើយមើលរដ្ឋាភិបាលហ្នឹងមើលល្មមបើកកជាបើកភ្នែកមើលយកណាស្ដាប់សម្ដីពួកយើងនៅក្រៅប្រទេសផង ណាបើយើងជាមេដឹកនាំណាដែលយើងកែបក្នុងដងស្រាប់ណាឲ្យមើលគេអ្នកនៅក្រៅដងផងនៅលើដងផងគេមើលឃើញពិភពលោកវាធំទូលំទូលាយណាណាជាពិសេសហ៊ុនសែននោះធ្លាប់ផុសទៅប្រទេសគេដតេដតេដែរឬក៏អត់អាចដើរមើលប្រទេសគេបានអាយួនវាក្រាកជាប់បានមើលគេមិនឃើញហ្នឹងណាបើថាណាដូចដូចតាចែមសុកចឹងតាចែមសុកគាត់និយាយថាម៉េចថាហ៊ុនសែនវាស្ដាប់គេតាមពេលអាអ្នកគៀនខ្លួនហ្នឹងអាអ្នកគៀនខ្លួនហ្នឹងឯងដែលធ្វើឲ្យហ៊ុនសែនធ្លាក់ប្រឡុកហ្នឹងឯងអាអ្នកខ្លួនគៀនខ្លួនហ្នឹងឯងដែលធ្វើឲ្យហ៊ុនសែនធ្លាក់អំណាចហ្នឹងឯង ពួកឯងយើងទៅស្ដាប់អាអ្នកគៀនខ្លួនច្រើនយើងយើងមានភ្នែកសល់មកជាហៀងហើយយើងអត់មើលហើយឲ្យយកអាខួរក្បាលហ្នឹងអត់ពិចារណាចេញនៅក្រៅប្រទេសណាមិនក៏បើកក្របភ្នែកមើលផងប្រទេសគេហេតុអ្វីបានគេជឿនលឿនគេដូរមេដឹកនាំគេដូរមេមនុស្សឆ្លាតតែយើងល្ងងនេះយើងគួរណាតែរៀនតាមគេណាល្ងងមិនមែនជាបញ្ហាទេតែជាបញ្ហាតែល្ងងឲ្យធ្វើភ្លើធ្វើចេះនេះខំប្រឹងធ្វើខ្លួនឯងចេះសម្បើមអួតគេសម្បើម ចាំទៅធ្វើអីធ្វើចាំធ្វើគ្រូគ្រូគ្រូអីកាន់ធ្វើគ្រូអូបាម៉ាឬគ្រូសេរីភាពឯកជនខ្ញុំគាត់មកប្រាប់តាខ្ញុំថាកុំអោយផឹកណាខ្ញុំគាត់តែឃើញ វាវាវាអាណាធិបតេយ្យពេកហើយគាត់និយាយប្រាប់ក៏ខុសដែរក៏អីឬមួយក៏ថាចង់សាច់ចាំហាហើយចង់ងាប់មុនចាស់ហេសេរីភាពឯកជនខ្ញុំក៏គោរពដែរដោយសារខ្ញុំអាណិតស្រឡាញ់ខ្មែរអញខ្ញុំចេញមកប្រាប់ចឹងពួកខ្ញុំឃើញវាអាណាធិបតេយ្យពេក ណាខ្ញុំមើលឃើញមានភាពអាណាធិបតេយ្យគេកំពុងបំពុលបំវក់កូនខ្មែរគេកំពុង តែសម្លាប់ខ្មែរតាមរយៈរូបភាពនៃគ្រឿងស្រវឹងតើគ្រឿងស្រវឹងគាត់បាក់គាត់យ៉ាងម៉េចខ្លះទៅដល់សង្គមជាតិគាត់ចង់ចេះចូលឆ្នាំ ចូលខែហើយបាច់បាច់និយាយទេឲ្យជំរុញសម្រាប់សិនទៅកុំខ្វល់យើងមានពេលពេលណាយើងដាក់ទៅហ្នឹងហើយប្រហែលអាពេលងាត់ខ្លាំងណាអា ពេលប៉ុនពេលទៀតហ្នឹងអាហ្នឹងងាត់ហ្នឹងហើយ យើងអាពេលយើងបន់ទៀនហ្នឹងអាក៏យើងត្រូវវាយខ្លាំងដែរពីព្រោះហេតុអីគឺជាពេលដែលគេបំពុលហើយហើយអាពេលយើងនិយាយអត់មានចាំបាច់ថាបន់ទៀនសម្រាប់អត់ទេ ពួកចៅយួនឆ្លៀនពៀនណាវាដឹងថាពេលនេះពេលចូលឆ្នាំចូលខែវាឆក់ឱកាសតែពេលណាមនុស្សអ៊ូអរឯងចៅចៅវាលួចបានពេលណាមនុស្សអ៊ូអរហ្នឹងឯងហើយអាចោឆ្លៀនពៀនដូចគ្នាចឹងវាពង្វក់បានតែពេលណាគេបំពុលយើងបានថ្ងៃអញ្ចឹងយើងកុំខ្វល់ចៅលួចយើងមានន័យចាំហ៎សុំកាត់សូហ្វីមួយសិន ទម្លាប់អាក្រក់មកវិញណាអឺដឹងដឹងគេសម្លាប់ខ្មែរមាននៅចាំប្រហែលឆ្នាំមុនគេសម្លាប់ខ្មែរនៅស្ពានកោះពេជ្រអស់ប្រហែល100នាក់អី7400នាក់500នាក់ជាង500ជាងហ្នឹងហើយ500នាក់ជាងហ្នឹងហើយ5តើគេមានគិតថាពេលនឹងបំទៀនទេគេឆក់ឱកាសយកពេលនឹងសម្រាប់ខ្មែរគេមានគិតបំទៀនទេខ្ញុំសួរអញ្ចេះហ្នឹងហើយបងអូនឯងមានគំនិតពេលយើងជួបជុំគ្នាគេជ្រាកឱកាសសម្រាប់ខ្មែរ ឲ្យដឹងបងអូនឯងគាត់ធ្វើការហត់ចឹងទៅគាត់ត្រូវការសម្រាប់តែពួកបងអត់ធ្វើការនៅតែផ្ទះចឹងទៅតាមដានព័ត៌មានច្រើននេះច្រើនចឹងគាត់យើងអត់អាចដល់ពេលបនទៀនឲ្យយើងមានពេលវេលាស្មានណាដាក់ស្មានហ្នឹងទៅយើងអត់មានចាំបាច់បនទៀននេះទេណាហ្នឹងហើយខ្ញុំភ្លាមនេះការក៏ធ្វើឃ្លីបបញ្ជាក់តែឲ្យតែមានពេលឲ្យឲ្យតែមានកម្លាំងទៅសពងសពងហើយគាត់គាត់ឲ្យយើងពួកអីចេះយើងអរំពីសុកទុកយើងខ្មែរហ្នឹងក៏ខុសដែរហ៎ យើងអត់មានចាំបាច់សម្រាប់អីទេបាច់បន់ទៀនសម្រាប់អត់ទេបាច់ទេណាហ្នឹងឯណាអាចនិយាយពេលណាបាននិយាយទៅអាអ្នកណាអាចថាធ្វើបានពេលហ្នឹងពេលទៅណាព្រោះយើងយើងមិនចាយប្រាក់ខែអ្នកណាគេទេហើយបងប្អូនហ្នឹងពេលបន់ពេលទៀនហ្នឹងជួនកាលម្ដងម្កាលគាត់អត់ដើរទៅណាអញ្ចឹងគាត់អបសុកគាត់អបចូលរួមទាំងអស់គ្នានិយាយ គាត់អបសឹកអញ្ចឹងទៅហ្នឹងហើយអ្នកខ្លះគាត់អបសឹកគាត់អត់ទៅណាគាត់នៅប្រទេសគាត់អបសឹកទៅគឺគាត់ចង់ឲ្យតែយើងចេញមកអញ្ចឹងទៅគាត់បានមើលយើងអីចឹងដែរហ្នឹងហើយអាហ្នឹងចឹងដែរណាហ្នឹងហើយព្រោះវាអត់មានតកាចាំបាច់ថបនទានឲ្យសម្រាប់វាយគ្នាសិនអត់ទេដាក់ខ្លះទៅដាក់ទៅខ្ញុំសួរថាសពថ្ងៃព្រោះតែអាគ្រឿងសង្វឹងហ្នឹងតើស្រុកខ្មែរណាកំពុងកើតមានរឿងអីខ្លះឡើងណាមិនថាអំពើហឹង្សាមិនថាការចាប់រំលោភណាកុមារ មិនថាគ្រោះថ្នាក់ចរាចរណ៍សពបែបសពយ៉ាងក៏ដោយសារដោយសារតែគ្រឿងសង្វឹងហ្នឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយុទ្ធភ័ក្រដេញតាមដេញតាមរង្វាន់ម៉ូតូមួយ ទូរទស្សន៍មួយអីហ្នឹងផឹកសាប៊ូន5កេះអីហ្នឹងមិនដោយសារគ្រឿងសង្វឹងហើយងាប់អ្នកខ្លានឹងជួនកាអញ្ចឹងហើយទឹមការបានពីរបីខែនឹងងាប់ ចោលគ្នាស្រែកទៅហោយំពីនឹង ដល់និយាយឲ្យសម្រាប់យីគួរតែអរគុណខ្ញុំដែលខ្ញុំនៅមានកម្លាំងនិយាយនេះចាត្រឹមត្រូវ ជួយ ដាស់តឿនគ្នាល្អសោះហើយមកគាត់ថាមកឲ្យសម្រាប់គាត់មិនចង់ឲ្យយើងហត់ហ្នឹងណាប៉ុនប៉ុនចូលឆ្នាំចូលអីហ្នឹងណាអត់យុវវ័យសិតតែពេញកម្លាំងទាំងអស់គេឆក់ឱកាសឲ្យតែពេលខ្មែរជួបជុំហ្នឹងហើយគេឆ្លៀតពេលហ្នឹងហើយសម្រាប់ខ្មែរ ហើយខ្មែរយើងអាពេលប៉ុនហ្នឹងគឺឆក់គេគឺថាគុំគុំនិយាយគុំអីទាំងអស់ប៉ុន្តែចំណែកជនចំណែកជនឆក់ឱកាសគឺគេសម្លាប់យើងនៅពេលហ្នឹងហើយឲ្យដឹងខ្លួនដោយគ្រឿងសង្វឹងដែលពួកអស់លោកដែលគេគេចែកឲ្យពួកអស់លោកឯងផឹកហ្នឹងឯងគេដាក់ឲ្យខាងនោះដឹងទេផឹកហើយនឹងផ្លិចផ្លើញអលួយអលេះកាពះខ្លើមរួចហើយនឹងឈឺទៅជាហើមហើមពវៀនហើមអីមិនទៀតអត់ដឹងទេ ហើយដល់ទៅពេលឈឺទៅណោះបំផ្លាញលុយទៅមើលនៅថៃទៅមើលនៅយួនយកលុយទៅឲ្យថៃឲ្យយួនលន់មកផ្ទះមកផ្ទះតើមានគ្រួសារណាមួយអត់ជំងឺហើយមោទនភាពនឹងគ្រឿងស្វឹងអាចពេលអាខ្ញុំមិនដឹងថានៅស្រុកខ្មែរហ្នឹងអា គេធ្វើបៀពីស្អីគេ នៅស្រុកខ្មែរគេដឹងតែអង់ទ្រីន នេះអំគ្រីនធ្វើស្រាបៀនៅស្រុកនេះនៅស្រុកនេះគេយកបៀដាក់ខ្លាសេដើម្បីផឹកនៅស្រុកខ្មែរគេផឹកបៀលាយតកហ្នឹងហើយដើម្បីវាខ្សោយអត់ទេខ្ញុំនិយាយតែហ្នឹងមិនចេះផឹកទេបៀអត់ចេះផឹកទេបៀនឹងស្បាត់ស្ដៅលវិញចូលចិត្តញ៉ាំទៅអាបៀលវិញអត់ចេះមិននិយាយអញ្ចឹងសេរីភាពឯកជនខ្ញុំឃើញមិននិយាយអញ្ចឹងខុសថាខុសត្រូវថាត្រូវមិនរៀបរឹកទេតែចេញមកធ្វើខុសរបៀបខ្ញុំថាអញ្ចឹងវិជ្ជាការពិតខ្ញុំនិយាយអ្វីទៅពិតតើ យើងរួមគ្នាទាំងអស់គ្នាមិនថាពេលវេលាណាទេឲ្យតែមានឱកាសយើងចេញមករួមគ្នាដាស់តឿនគ្នារំលឹកគ្នាក្នុងនាមជាខ្មែរហើយបើគឺគួយចាំមកកែបនបាញ់និយាយអាណាផឹកងាប់អីងាប់ទៅបុកណាងាប់អីងាប់ទៅកុំខ្វល់កុំអីមិនសាច់ញាតអីយើងទេហើយតើប៉ះចំខ្លួនឯងមិនមិនចេះឈឺហ៎វាអញ្ចឹងហ៎ ទេខ្ញុំអាណិតទេខ្ញុំអាណិតថាអាគ្នាដើមមិនដឹងអីស្អីមិនដឹងអីងាប់ដោយសារពួកអាស្រវឹងហ្នឹងតែគ្នាមិនដឹងអីសោះឲ្យគេងាប់ដោយសារយើងស្រវឹងឲ្យទៅជិះម៉ូតូស្រវឹងឲ្យទៅជិះឡានបុកគេអីសោះបែបយ៉ាងអាណិតតែគ្នាមិនដឹងខ្យល់អីយ៉ាឯនៅស្រុកខ្មែរនៅស្រុកនេះទៅវាមាន អាស្រវឹងមានអីជួយច្រើននៅស្រុកខ្មែរគឺជាពួកខ្ញុំអត់មិនបាច់រៀបរឹកទេឃើញយ៉ាងម៉េចគឺនិយាយអញ្ចឹងហ្មង អំពីសង្គមខ្មែរមិនបាច់សរសេរกระดาษឲ្យយកមកបើកសភៅមើលអត់ដែរចេះបើកសភៅបើកឲ្យមើលទេឃើញព័ត៌មានអីចេញមកនិយាយពឹបនឹងមិនដូចមិនមិនដូចវាខ្លៅមួយនោះខំប្រឹងធ្វើចេះវិបត្តិលូនោះហូមនឹង អាណាព័ត៌មានអូគាត់ទៅដល់ពេលមកនិយាយយកមកបើកចាក់ឯណាដែរណាអាព័ត៌មានផ្ដល់ខុសក៏ទៅដែរចោលថោកទីបង ចាគេថាគេទៅទទួលព័ត៌មានខ្ញុំអត់មានទទួលទេខ្ញុំមើលឃើញមិនបង្ហោះមិនខ្ញុំយកមកនិយាយចឹងថាវាអត់ស័កសមវាបំពុលឡាយវាបំពុលចំមិនថាគ្រឿងស្វឹងមិនថាគ្រឿងញៀនសត្វតែបំផ្លាញសុខភាពទាំងអស់គ្រឿងលែគ្រឿងអីសត្វតែបំផ្លាញសុខភាពទាំងអស់អត់មានជួយអីទេបើជីវៀងបានជីវៀងទៅគេខំប្រឹងស្រែកមិនអូយសម្ដេចដៃឪគេដៃចោគេគេខំប្រឹងអីណា ធ្វើស្អីមោទនភាពខ្មែរមានអង្គរវត្តមានមោទនភាពខ្មែរស្អីសពបែបយ៉ាងទាំងអស់គេអួតពីគេ40ឆ្នាំគេធ្វើអីបានប៉ុន្តែវាទម្លាក់ឈ្មោះខ្មែរខ្មែរស្អីក៏រសារវាហ្នឹងហើយឥឡូវគិតមើលមិនថោកមិនទូមិនមិនថោកធម្មតាថោកខ្លាំងមែនទេណាដែលដែលដែលដែលឯកសន្តានដែលឯកសន្តានបលិសតាហ៊ានដែលជាដែលដែលជាមនុស្សនាំមុខដែលជាមនុស្សដូចថាគេអឺ គេឲ្យតម្លៃនៅប្រទេសនីមួយៗគេឲ្យតម្លៃទៅបលិសតាហ៊ានបលិសតាហ៊ានហ្នឹងហើយគឺអាចតែរក្សាអឹមសម្រាប់ធ្នាប់បលិសហ្នឹងហើយជាគំរូតាហ៊ានគឺជាអឺតាហ៊ានគឺជាអាវុធអាវុធដែលការពារបរណភាពដីគឺពួកគាត់ទាំងពីរក្រុមហ្នឹងគឺថាធ្វើឲ្យប្រទេសហ្នឹងបានរឹងមាំស្អាតបាតដោយសារពួកគាត់ហ្នឹងហើយស្រាប់ទៅយកបៀទៅចៃរង្វាន់ស្លៀកពាក់អីសន្តានទៅគឺវាថោកដល់កម្រិតណាអាហ្នឹងអញ្ចឹងអតិតការខំប្រឹងជួយជាតិយ៉ាងម៉េចគឺវាអស់តម្លៃដល់កន្លែងហ្នឹងហ៎ ណាដែលគេមើលឃើញកញ្ចៅយុគខ្មែរយើងខ្លាំងណាចាប៉ូលីសគេចែកស្រាបៀទាហានគេចែកទៀនគឺទៅយើងយើងណាគេជន់ឈ្លីកិត្តិយសខ្មែរខ្លាំងណាវាឲ្យប៉ូលីសទាហានក្រក្រមរបបវេទនាប្រាក់ខែតិចទៅដល់ទៅពេលខែចូលឆ្នាំតេអ៊ីមកអូតេអ៊ីឲ្យប៉ូលីសធានអូដល់ពេលអញ្ចឹងទៅប៉ូលីសធានអូគេចិត្តល្អណាគេឲ្យរង្វាន់គេឲ្យគេឲ្យតេអ៊ីគេឲ្យអាហ្នឹងគេមិនចិត្តល្អទេ គេយកអំណាចគេក្បត់ជាតិលុយរាប់លាន ប៉ុន្តែគេឲ្យយើងតិចតួចនឹងគេទិញខ្វល់យើងនឹងទៅការពីអំណាចរបស់គេរបមយល់បលិទាហានណាអញ្ចឹងបានវានៅក្រែងអំណាចហ្នឹងវាអត់ចុះមកហ្នឹងស្អីវានៅអំណាចហ្នឹងវាអាមន់ពងលើចង្រុកអាមន់ពងនឹងស្រូវក្នុងចង្រុកស្រូវហើយបីមិនហ៊ានចុះបើវាស៊ីហ្នឹងវាជុះហ្នឹងវាអីហ្នឹងហើយវាយកយើងទៅការពីសរុបមន់វាហ្នឹងហ្នឹងហើយអញ្ចឹងបរិទានហ្មងជាក់ខ្លួនណាអីមិញមិញលឺសូចេះតាអ៊ីទៀតចេះពាក្យចិនទៀតអាយ៉ា តែចេះពីណាមកណាតាក់តងអាតោហ៊ានណាគឺពាក្យតែអ៊ីទៀតហ្នឹងតាក់តងអាតោហ៊ានហ្នឹងខ្មែរយួនធ្វើឲ្យថោកយួនវាមិនធ្វើឲ្យវាយួនវាមិនត្រឹមធ្វើឲ្យខ្មែរថោកទេវាសម្លាប់ខ្មែរទៀតហើយវាជន់ឈ្លីគេទៅយកខ្មែរដល់កម្រិតណាហ្នឹងហើយខែបានខែទៀនណាវាបង្ហាញរូបភាពយកស្រាបៀទៅចែកឲ្យប៉ូលីសបង្ហាញរូបភាពចែកទៀនឲ្យតាហ៊ានឲ្យតាហ៊ានទៅតម្រង់ជួរនៅមុខផ្ទះ ណាពួកអុកញ៉ាធំធំចឹងដើម្បីវាវានៅតែវាយកលុយទៅបាចហើយឲ្យឲ្យឲ្យបញ្ញាយដដើមគ្នាទៀតទេគឺថាវាបង្ហាញរូបភាពគឺថាមើលទៅថោកទៀតវានៅតែបង្ហាញនិយាយឡើងហ្នឹងម៉ៃក្មេកខ្ញុំនិយាយកន្លែងហ្នឹងខ្ញុំឃើញវីដេអូមួយខ្ញុំភ្លេចបាត់ហើយវីដេអូស្រីម្នាក់នៅក្នុងស្រុកខ្មែរណា គាត់ថាគាត់ជិះឡានទៅម្ដងគាត់ឆ្ងល់ហេតុអីបានមានមនុស្សនៅឈរតាមខ្នល់ជិះឡានទៅមកឈរតាមខ្នល់រហូតអ្នកក្រក្រឈរតាមគាត់ឆ្ងល់ហេតុអីបានមានមនុស្សឈរអញ្ចឹងដល់ពេលគាត់ទៅសួរទៅថាហេតុអីបានមនុស្សទៅឈរតាមខ្នល់រហូតអញ្ចឹងមួយថ្ងៃជាមួយថ្ងៃគឺឈររាប់ខែរាប់ឆ្នាំគឺឈរទៅបន្តដងនេះឈរគេថាម្ដងតាអ្នកមានគេមកអញ្ចឹងទៅគេបាច់លុយអញ្ចឹងទៅគាត់ទៅរើសអញ្ចឹងទៅគេឲ្យគេឈរអ្នកក្រចូលតាមដងផ្លូវអញ្ចឹងទៅគាត់ចូលយកលុយនោះ គាត់ឈរតាមទៅអែបអូបាខ្នល់អញ្ចឹងតែអាអាអាអាផ្លូវគៀនខ្នល់អានៅលើស្មៅហ្នឹងហ្នឹងឯងឈរឈរប្រដាក់គ្នាចាសូហ្វីហើយចាស់បបោះលុយតាលុយហ្នឹងហើទៅគាត់រត់ដេញតាមយកលុយហ្នឹងទៅហើយអាឡាមជនកាគេបោះលុយជនកាគេបោះលុយជនកាគេឃើញក្រអញ្ចឹងគេចុះមកឲ្យលុយអញ្ចឹងណាយល់អត់អញ្ចឹងអ្នកក្រគាត់ចេះតែមកអញ្ចឹងទៅរបៀបសុំទានអញ្ចឹងឈរសុំទានគេអញ្ចឹងណា ហ្នឹងហើយហើយអញ្ចឹងទៅមានចាស់មានក្មេងមានប្រុសមានស្រីនៅតាមខ្នងនឹងរហូតអញ្ចឹងទៅហើយច្រើនហើយគាត់ឆ្ងល់ហេតុអីបានតែមានមនុស្សមកឈរតាមផ្លូវអញ្ចឹងមកតែឈរទទួលណាគេមកអញ្ចឹងតែពិតមែនណាគាត់ឈរក្រៃលើមានសម្លាងពួកអ្នកមាននឹងគេមកគេឃើញគេឲ្យលុយគេបោះលុយគេឲ្យអញ្ចឹងណារបៀបឈរសុំទានគេអញ្ចឹងអញ្ចឹងណាហ្នឹងហើយហើយអ្នកស្រុកខ្មែរគេគេគេគេថតមកឲ្យយើងមើលណាព្រោះអញ្ចឹងវាវាវាវាវាហួសហេតុពេកខ្មែរយើងវាហួសហេតុពេកណាគេអ្នកមានណា គេធ្វើអីក៏សមដែរប៉ុន្តែ អ្នកក្រអ្នកណាគេអ្នកក្រពលរដ្ឋយើងក្រីក្រហ្នឹងអត់មានការងារធ្វើធ្វើស្រ័យធ្វើចការបាន សុខចិត្តយកពេលមកអង្គុយអញ្ចឹងទៅដើម្បីដងចាំឲ្យគេជួយចាស់ចាស់ជរាក្មេងកំព្រាក្មេងអីសពបែបយ៉ាងទាំងអស់ឃើញទេអាក្រក់មើលតតមែនតែណាញ៉ាអើយហើយដល់ពេលដល់ពេលគេឲ្យត្រូវមួយចាស់5ជួនកាលអ្នកខ្លះផឹកអស់ផឹកឡើងឡើងឡើងចូលពេទ្យណាផឹកឡើងចង់ឲ្យលួយកពះហើយអត់ទាន់ត្រូវរង្វាន់ទៀត អ្នកចាខ្ញុំខ្ញុំស្គមខ្ញុំចុះគីឡូខ្ញុំចុះដោយសារខ្ញុំមានបញ្ហាសុខភាពចាខ្ញុំចុះខ្ញុំចុះប្រហែលខ្ទង់5គីឡូចាចុះប្រហែលខ្ទង់5គីឡូក្លោទេនកាត់កាត់ក្លោទេនបងខ្ញុំវិញខ្លាពីស៊ីហត់យប់មិញលោកអាវខ្មៅស្អៀតអស់លីងរូតអត់កើតដាក់កូនឲ្យមករូតឲ្យនៅពាក់ទៅទាំងអស់ណាអាវខ្មៅកាលពី20ឆ្នាំមុនណាឥឡូវយកមកពាក់ត្រូវទាំងអស់ហ្មង20ឆ្នាំមុន ចាអូខេអាវហ្នឹងតាមផ្សាយយើងចេញមកបញ្ចេញថាទស្សនៈយើងក៏ដូចជាយោបល់ចូលរួមមតិក្នុងនាមជាពលរដ្ឋខ្មែរទៅបងប្អូនដែលមានការប្រុងប្រយ័ត្នណាហ្នឹងហើយនៅការដែលយើងឃើញគេផ្សព្វផ្សាយនៅ គ្រឿងសង្វឹងពិសេសសមត្ថកិច្ចសូមកុំបង្ហាញរូបភាពអាណាចារចឹងខ្លាំងពេកវាថោកទាបណាបើចង់ទៅទទួលក៏ទៅទទួលទៅដោះសម្លៀកបំពាក់ឯកសន្តាន ជាបលិសនឹងចេញចេញសិនទៅណាហ្នឹងហើយហើយពេលផឹក ពេលផឹកស៊ីហើយហ្នឹងសូមកុំបើកបរព្រោះពេលឯងបើកបរទៅវាមិនងាប់តែឯងទេវាងាប់ទៅដល់អ្នកដែលគ្នាដឹងអីណោះកំពុងធ្វើដំណើរតាមផ្លូវទៅជួបជុំក្រុមគ្រួសារមានអ្នកខ្លះដឹកប្រពន្ធកូនទៅលេងម៉ែឪត្រឡប់មកវិញត្រូវអាពួកសវងហ្នឹងបើកមុខងាប់ទៅក៏មានដែរណានៅស្រុកគេនេះខ្ញុំអត់ដែលឃើញទាំងអស់គ្នាបើផឹកកំបើកបរពេលសវងនៅស្រុកគេនេះពួកខ្ញុំអត់ដែលឃើញបលិសឬក៏តាហ៊ានណាលៀបពាក់ឯកសន្តាន ទៅអង្គុយផឹកបៀនៅកន្លែងណាឬក៏ផឹកគឺអត់ដែលឃើញតតែសោះកម្រខ្ញុំកម្រតែគេឆ្លៀតពីឯកសន្តានហើយបានន័យថាគឺគេចុះប្រតិបត្តិការងារគេហើយគេអត់អាចបំពេញបំពេញការគេបំពេញកិច្ចការរបស់គេហើយតលីក៏ដោយតាហ៊ានក៏ដោយតាគេស្ថានណានេះថាមានតម្លៃហ្នឹងហើយពេលណាគេស្លៀកពាក់អីសន្តានហើយគឺគេចុះបំពេញកិច្ចការរបស់គេអញ្ចឹងគេអត់អាចទៅកាន់បៀកំប៉ុងទៅអង្គុយផឹកកន្លែងណាកន្លែងណា គឺអត់ គឺអត់មានទេណាហើយនៅស្រុកខ្មែរខ្ញុំនិយាយពលីអាល្មងមានអំណាចទេណាថាពលីនៅប្រទេសណាខ្ញុំមិនដឹងណាប៉ុន្តែពលីអាល្មងគឺថាមានអំណាចទេណាហើយលុយណាហើយខ្ញុំក៏មិនដែលឃើញគេឲ្យថាពលីអាល្មងទៅណាអង្គុយកាន់ស្រាបៀរអង្គុយផឹកពីលីអាវ៉ាសែអេចាំខ្ញុំឃើញរូបភាពដែលថាបង្ហាញខ្ញុំមើលទៅវាអាណាធិបតេយ្យវាថោកទៀតវាថោកទៀតហូថៃហ្មងណា ប៉ូលីសប្រទេសហ៊ានក៏ដោយតែគេចោះធ្វើកិច្ចការបំពេញការងារគេហើយសំបីតែនិយាយលេងញញឹមញញែមលែកលាក់គឺអត់តែម្ដងគឺមុខមួមយកតែម្ដងមុខមួមណាប៉ូលីសធានណាតែមានប៉ូលីសធានខ្លះមិនមែនមួមតែល្ងោះទេមែនខ្លះក៏វាអាចតិចតួចដែរលេងសើចអីណាហ្នឹងហើយមិនមែនមកមួមទាំងអស់ទេប៉ុន្តែភាកច្រើន គឺថាគេចុះបំពេញកិច្ចការគេគឺថា ទឹកមុខមាត់និងចរិតអត់ទៅគឺថា យើងមើលទៅយើងមិនមែនចោលផងយើងខ្លាចប៉ូលីសចុះមួមចោលវាខ្លាចប៉ុណ្ណា ណាអញ្ចឹងគេបង្រៀន គេគេបង្រៀនបលិសហ៊ានគេអញ្ចឹងកិច្ចការគឺកិច្ចការណាចាប់កិច្ចការស្លៀកពាក់ឯកសណ្ឋានហើយតែម្ដងទូនាទីគឺគេគេគេគេបំពេញទូនាទីគេក្រុមឯកសណ្ឋានណាគេគ្រប់ឯកសណ្ឋានគ្រប់ទូនាទីគេណាតែនៅពេលដែលគេចេញចេញពីទូនាទីគេចេញពីកន្លែងធ្វើការគេដាក់ឯកសណ្ឋានចេញហើយគឺគេជាមនុស្សសាមញ្ញគេធ្វើអីធម្មតាតែពេលគេក្រុមឯកសណ្ឋាននៅក្នុងទូនាទីគឺគេអត់ធ្វើប្រទេសផ្ដាស់ទេ គេគ្រប់ឯកសណ្ឋានគេហ្នឹងហើយសុំឲ្យតែប៉ូលីសទៅហ៊ានលេង Facebook ក៏ដោយទឹកផ្លែឈើឆ្ងាយហើយល្អសុំបីតែប៉ូលីសទៅហ៊ានតែគេលេង Facebook ក៏ដោយទេញ៉ាំក៏ញ៉ាំចុះណាចាសុខសុំទុំកាត់មួយម៉ាត់ចង់និយាយថាប៉ូលីសទៅហ៊ានណាដែលគេអឺលេង Facebook ក៏ដោយគេអត់មានដែរផុសឬក៏ធ្វើស្អីរញ៉េរញ៉ៃទេខ្ញុំមានប៉ូលីសស្វីសមួយគាត់នៅ friend មួយខ្ញុំតាំង TikTok រហូតដល់ពេលនេះអត់អត់ដែរហ៊ាន live ផ្ដេសផ្ដាស់ទេ អត់ហ៊ានដាក់លេខប្តឹងដែររឿងនយោបាយក៏អត់ឡាយទេតែគេធម្មតានឹងគាត់ឡាយតើមេងគៀងឆេងសុខខ្មែរឮសូថាមុននឹងចេញបំពេញធ្វើការចេញចេញបំពេញកតបកិច្ចហ្នឹងបលិសអស់ហ្នឹងសិតតរៀនដែរប៉ុន្តែបលិសអស់ហ្នឹងសិតបលិសមន់ស្ងោអានេះគេបង្អាប់តម្លៃគេបញ្ចុះចឹងអូខេសូហ្វីចឹងថ្ងៃនេះយើង ចូលរួមមតិប៉ុណ្ណឹងបានហើយណាថ្ងៃមើលស្អែកបើមានទីចាំយើងទៅទៀតហើយពួកខ្ញុំអត់ឈប់ទេ សម័យថ្ងៃចូលឆ្នាំក៏ខ្ញុំនៅចេញដែរឲ្យតែមានពេលនឹងក៏ប្រាប់អាម៉ាត់ប៉ុណ្ណឹងអាថ្ងៃចូលឆ្នាំនឹងក៏ចេញដែរឲ្យតែមានពេលហ្នឹងហើយអត់ទេយើងអត់មានចាំបាច់ថាគិតថាចូលឆ្នាំឬមិនចូលឆ្នាំទេបើមាន ពេលគឺក៏ចង់ពេលស្មារឡាយស្មារណាក៏ឡាយធ្វើអីធ្វើទៅណាព្រោះអីយើងចំណងហ្នឹងហើយអត់មានចាំបាច់ឈប់ទេដូចយើងនិយាយចឹងចោលវាលួចយើងអាពេលណាកំពុងឬកំពុងអ៊ូអហ្នឹង ហ្នឹងហើយនិយាយតែយើងភ្លេចខ្លួនហ្នឹងហើយតែយើងភ្លេចខ្លួនគឺវាលួចហើយចាអញ្ចឹងយើងចេញវាយក្បាលចោលចាប់ចោលគេដល់ពេលហ្នឹងដែរបលិសចេញចាប់ចោលដល់ពេលអ៊ូអហ្នឹងយ៉ាងដូចគ្នាចឹងដែរអ្នកសបាយក៏សបាយអ្នកលេងក៏លេងទៅយើងមិនណាយើងដូចរបៀបជាបលិសចាំចាប់ចោលចឹងហ្នឹងរាល់ថ្ងៃហ្នឹងឯងទៅខុសដាក់ប្រាវទៅខុសដាក់ប្រាវយ៉ាអូខេចាហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនដែលជួយ ឡាយជួយសៀជួយបញ្ចេញមតិអីយើងនាំគ្នាជួយបញ្ចេញមតិទាំងអស់គ្នាទៅដឹងហើយតើបងប្អូនស្រុកខ្មែរក៏រត់អាចនិយាយໄວបានទេអញ្ចឹងទេយើងក្រៅប្រទេសយើងអាចនិយាយបានយើងអាច share បានជួយគ្នាម្ល៉េះមួយជើងទៅហ្នឹងហើយហើយបើសិនជាយើងព្រោះអ្នកខ្លះក៏គាត់មាន friend នៅស្រុកខ្មែរហ្នឹងហើយអញ្ចឹងដល់គាត់ share ទៅ friend គាត់នៅក្នុងស្រុកខ្មែរទៅអាចចុះក្នុង account គាត់អាចឃើញតែបើសិនជាយើងនៅក្រៅប្រទេសយើងអត់ជួយ share អញ្ចឹងបងប្អូនស្រុកខ្មែរគេមើលអត់ឃើញទេ ព្រោះឥឡូវហ្នឹងគេកំពុងតែរឹតបិទព័ត៌មានផងហ្នឹងហើយមួយម៉ោងជាងគេឡាយមួយម៉ោងជាងហើយហ្នឹងដេនីចាគេរឹតបិទព័ត៌មានផងអញ្ចឹងណាតើអូខេចឹងថ្ងៃហ្នឹងជួយនេះឥឡូវយប់ជ្រើដែរហើយចឹងថ្ងៃហ្នឹងចាអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាហើយជូនពរសុខភាពអរខ្ញុំនឹងមកទៀតចាឲ្យតែឃើញអីថ្មីពួកខ្ញុំចាញ់ឲ្យតែឃើញថ្មីចាញ់មកភ្លាមមកមិនរងចាំទេចាអរគុណច្រើនសូមជម្រាបបងប្អូនខ្មែរសូមមានសុខភាពល្អនេះឱកាសចូលឆ្នាំថ្មីនេះ សូមសូមធ្វើដំណើរទៅណាឲ្យសុខសប្បាយទាំងអស់គ្នាណាហើយសូមមកថាតាមសូហ្វីបានទៅប៉ារីសបានទៅប៉ារីសចាំទៅ live នៅប៉ារីសឲ្យមើលចូលមនសិការ live ឲ្យមើលណាថ្ងៃចាំមើលសូហ្វីកវីមើលខ្ញុំបានឡើងទៅទេព្រោះខ្ញុំចង់ធ្វើដំណើរមកនិយាយចំកូវីដខ្ញុំរៀងនៅខ្លាចខ្ញុំអត់សូវមានភាពក្លាហាននៅខ្លាចចាំខ្ញុំនៅខ្លាចចាអូខេបើចង់សុខសប្បាយអាចមានខ្លាចទេមកពីមិនចង់តែខ្លាចមកពីមិនចង់បើចង់នឹងអត់មានឪកូវីដក៏មិនខ្លាចដែរ ទាំងអរគុណច្រើនជម្រាបលាទាំងអស់គ្នាជម្រាបលាបាយបាយបងប្អូន